ណាជាបឋមខ្ញុំកណ្ណា សូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពងខ្ពស់លើលោកសូមក្រាបថ្វាយបង្គំចំពោះប្រគុំចាស់ធេរានធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លា សូមចម្រើនពរលោកលោកស្រីនិងកញ្ញាញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនា ការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបធកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ជាទីរាប់អាន។ កូនចាស់ដេកផ្អៀងចំហៀងហ្នឹងថ្ងៃនេះគឺថ្ងៃអឺថ្ងៃប្រហោះមួយកើតខែអាសត់ឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃ ទី7ខែតុលាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីវិកិច្ចពិភាក្សាកិច្ចសន្ទនាធម្មសាកិច្ឆាគាថាធម្មបត្តិ ដែលមានការនិមន្តចូលរួមពីគុំចាស់ចន្ទបយោរំចន្ទរា ដែលនិមន្តមកពីខាងខេត្តព្រៃវែងថ្ងៃនេះយើង បានមកជួបជុំគ្នាសាជាថ្មីលោកគុណចាស់ជួយសារ៉េបថយដូចដូចជាមិនត្រូវដូចជាប្រអៀងមួយចំហៀងដល់ដេកដេកសាក់មកទៀត មានបញ្ហាផ្ដេកផ្ដេកវាជាប់កាំងអីវាវាជាប់កាំងមិនមិនដឹងនេះវាឡើឡើឡើទៅកូនចាស់ថយសិនថយសិនចាំចូលវិញនៅខាងក្រៅនោះដូចគេខ្វះសេវា តាមមើលកូនចាស់បថយសិនថយថយក្រោយសិនចាំចូលវិញម្ដងទៀតលោតមកត្រូវហើយ ហ្នឹងហើយប្រធានបទដែលយើងត្រូវសន្ទនា ថ្ងៃនេះគឺព្រះអង្គគុណចាស់គ្រូហើយគុណចាស់ចន្ទបយោរឹមចន្ទរានឹងលោកបានសន្ទនាជារៀងរាល់ថ្ងៃថ្ងៃថ្ងៃពហោះដែល យើងទាំងអស់គ្នា បានដឹងហើយកម្មវិធីនេះគឺជាការសន្ទនា ធម្មសាកិច្ឆាគេថាធម្មបទគេថាធម្មបទនេះយើងមិនសូវមាន ពេលខុសឬក៏ប្រសងអង្គផ្សេងផ្សេងលោកមានបំណងដើម្បីចង់ផ្សព្វផ្សាយ នៅគាថាធម្មបទទេប៉ុន្តែខ្ញុំកាលណានឹកឃើញថាកម្មវិធីនេះគឺជាកម្មវិធីពិសេសណាស់ដែលយើងមិនទាន់បានមកផ្សព្វផ្សាយខ្ញុំកាលណាមានបំណងដើម្បីនិមន្តគុណចាស់រឹមចន្ទរាហ្នឹងលោកនិមន្តចូលដើម្បីធ្វើការសន្ទនាអឺតាប់ហ្នឹងហើយត្រូវហើយអូខេ អញ្ចឹងគណៈសូមបកលទុនទីគុណចាស់គ្រូច័ន្ទរំចន្ទរាមេត្តាជួយសម្ដែងអំពីគាថាធម្មបទដែលគុណចាស់បានដាក់ឲ្យខ្ញុំគណៈបានដាក់ជាប្រធានបទនេះដូចជាគណៈសំពោលមកថាយោពាលោមញ្ញតិពាលយ៉ាងបណ្ឌិតោវាពេតេអ្នកសោអឺពាលោពាលោចបណ្ឌិតមេនីសវេពាលោតិវិជ្ជតិជនណាត្រឡប់ដឹងនៅភាព ជាពាលរបស់ខ្លួនវិញ ជនពាលនោះចាត់ទុកថាជាបណ្ឌិតវិញបានឯជនពាលឯណា ស្រវឹងដោយមានអ្នកថាខ្លួនស្មើដោយបណ្ឌិតជនពាលនោះនៅតែជាជនពាលដដែលកាលពីសប្តាហ៍មុនយើងបានសន្ទនាពិភាក្សាឬក៏ធម្មសាកិច្ឆាមកដល់កថាខណ្ឌទី1ហើយឥឡូវខ្ញុំកណ្ដាលចង់បកគលកូនចាស់ថាចាំសប្តាហ៍នេះយើងនឹងពោលរៀបរាប់អំពីកថាខណ្ឌទី2គឺ ជនពាក្យពាលឯណាស្រវឹងដោយមានអ្នកគុណចាស់ថាត្រង់ដែលមានអ្នកហ្នឹងគឺថាមានញោមខ្លះក៏គាត់យល់ច្រឡំមិនតន់ដឹងយល់ច្បាស់អំពីមានអ្នកហ្នឹងថាជាអ្វីទៅដូច្នេះខ្ញុំកាលណាសូមបកគលទូនទីគុណចាស់គ្រូចន្ទបយោមេត្តាជួយអត្ថាធិប្បាយដូចតទៅខ្ញុំកណាសូមក្រាក់ថ្វាយបង្គំព្រះធេរៈគ្រប់ព្រះអង្គដែលនិមន្តចូលរួមស្ដាប់និងចម្រើនពរញោមប្រុសស្រីគ្រប់គ្នាដែលកំពុងចូលរួមស្ដាប់ដែរ នៅក្នុងគាថាដែលខ្ញុំកណាអាត្មាភាពទាំងពីរព្រះអង្គលើកឡើងនេះគឺជាពុទ្ធដីកាឬយើងហៅថាពុទ្ធវចនៈបើនិយាយឲ្យងាយថាជា សម្ដីរបស់ព្រះហើយយើងយកមកអធិប្បាយបញ្យលតាមន័យដែលលោកប្រទានឲ្យផងនិងពង្រិចដោយការយល់ដឹងរបស់ខ្លួនផងដើម្បីឲ្យអ្នកស្ដាប់នឹងបានដឹងពីខ្លឹមសារនៅក្នុង សប្តាហ៍មុនយើង បាននិយាយម្ដងប្រសិនបើញោមបានចូលរួមស្ដាប់ពីមុនអាចមានទំនាក់ទំនងនៅខ្លឹមសារក្នុងថ្ងៃនេះប៉ុន្តែប្រសិនបើញោមប្រុសស្រីកូនម្ចាស់គ្រូព្រះអង្គទៅទៅចូលស្ដាប់ថ្ងៃនេះទេប្រហែលជាដាច់ឃ្លាបន្តិចព្រោះនៅក្នុងម៉ោងនេះគឺត្រូវបរិយាយឃ្លាទី2នៅត្រង់ពាក្យថាមានអ្នករបស់បុគ្គលពីលប៉ុន្តែជាខាងដើមខ្ញុំកណាសូម បញ្ជាក់អំពី បុគ្គលពីលនឹងឲ្យស្ដាប់បន្តិចសិនថា ចង់និយាយយ៉ាងខ្លីថា បុគ្គលពីលមានពីលកែបាននិងពីលកែមិនបានយ៉ាងណាសូមប្រើពាក្យហ្នឹងណាណាបុគ្គលពីលកែបានហ្នឹងមានន័យថាជាមនុស្សដែលមិនមានមច្ឆារធិអោបស្រោបទៅជាមួយទេគ្រាន់តែថាការធ្វើអំពើបាបរបស់ខ្លួនដោយភាពវែងវាន់ការជាប់ចម្ពាក់ដោយបន្ទុកនៃជីវិត មួយគ្រាប៉ុន្តែអាចត្រឡប់កែខ្លួនវិញបានណាព្រោះហេតុអីយើងនិយាយខ្លីថាបុគ្គលនឹងមិនបាន សង្កត់ដោយមិឆាតធិទេតាមមិនទៅមិឆាតធិមិឆាតធិនៅក្នុងទីនេះខ្ញុំមិនបានលើកឡើងអំពីអកុសលចិត្តពីប្រភេទនៅក្នុងសព្ទាមុនឲ្យញោមគ្រប់គ្នាបានដឹងថា មានពេលខ្លះមនុស្សចេញទៅធ្វើអាក្រក់ វាមានការយល់ឃើញថាអំពើអាក្រក់ហ្នឹងវាអត់មានបង្កបានជាផលអីទេអ្នកខ្លះហ្នឹងយល់ថាការធ្វើហ្នឹងមិនឈ្មោះថាជាការធ្វើទៀតផងគេឲ្យឈ្មោះថាអកិរិយៈតិដ្ឋិអកិរិយៈតិអកិរិយៈតិដ្ឋិហ្នឹងយ៉ាងម៉េចវាចង់និយាយថាអំពើដែលយើងធ្វើទៅនោះវាអត់រាប់ថាជាអំពើបាបឬជាអំពើបន់ស្អីទេចង់និយាយថាអំពើគឺអំពើហ្នឹងហើយកន្លែងហ្នឹងស្ដាប់ឲ្យតន់ណាអ្នកខ្លះយល់ថា មានមច្ឆារដ្ឋថាឧទាហរណ៍យើងទៅលួចទ្រពអ្នកដតីឬថាយើងទៅអាកកគេទទួលស្គាល់ថាកាយនឹងវាធ្វើហើយចិត្តនឹងវាវាទៅហើយប៉ុន្តែมันរាប់ថាជាអំពើទេពាក្យថាมันរាប់ថាជាអំពើចង់និយាយថាមានបនបាបស្អីវាអំពើគឺអំពើហ្នឹងឲ្យចាត់ទៅថាជាបនឲ្យចាត់ទៅថាជាបាបឲ្យឲ្យឲ្យចាត់ទុកថាទៅជាល្អអាក្រក់នោះវាគ្មានទេដូចថាឧទាហរណ៍ដូចដុំថ្មបុកដុំថ្មអញ្ចឹងណាឥឡូវបើដុំថ្មពីរដុំបុកគ្នា តើវាមានល្អអាក្រក់អីនៅក្នុងដុំថ្មពីរដុំបុកគ្នានេះខ្យល់បុកដើមឈើដើមឈើបុកខ្យល់យ៉ាងឧទាហរណ៍ឬថាខ្យល់បុកខ្យល់រូបធាតុបុករូបធាតុដូចដែលយើងឃើញសពថ្ងៃនឹងខ្យល់បក់ប៉ះកត់ប៉ះសាលានឹងសួរថាវាចេញជាបាបវាចេញជាបុណ្យអីវាដូចគ្នាដែរឥឡូវយើងយើងគិតមើលពួកអ្នកមច្ឆាតថេគេគិតថាម៉េចគេគិតថារូបរាងកាយរបស់យើងនឹងបើទោះបីយើងកាន់កបិតទៅអាកកគេយើងទៅប្លន់ទ្របគេ ទៅរំលោភបំពានគេ ប៉ះពាល់ប្រពន្ធកូនគេក៏ដោយវាមិនរាប់ថាជាអំពើបាបបនស្អីទេវាគ្រាន់តែជាសកម្មភាពនៃតួរាងកាយសកម្មភាពនៃតួសាច់ឈាមសកម្មភាពនៃរូបធាតុនាមធាតុតែប៉ុណ្្នឹងឯងវាមិនទៅជាបនជាបាបស្អីទេណាអ្នកខ្លះយល់អញ្ចឹងមានការយល់ឃើញយ៉ាងហ្នឹងប្រកាន់យកការយល់ឃើញបែបហ្នឹងយ៉ាងសុបដល់ពេលអញ្ចឹងការចេញទៅធ្វើបាបម្ដងម្ដងគឺធ្វើទៅទាំងអត់ក្តៅក្រហាយ មិនមែនថាมันខ្លាចគុកមិនមែនថាมันខ្លាចច្បាក់ទេធម្មតាកាលណា មានទុកមានទោសមានស្អីដែលគេពីនៃមកហ្នឹងវាតែងតែខ្លាចធម្មជាតិប៉ុន្តែចង់និយាយថាឲ្យស្ញើបចំពោះផលដែលគេនិយាយថាផលបាបផលបុណ្យអីហ្នឹងគឺអត់មានទេអ្នកបែបហ្នឹង ពេលដែលធ្វើទៅធ្វើអាក្រក់ម្ដងម្ដងគេហៅធ្វើដោយឈាមត្រជាក់មិនន័យថាធ្វើយ៉ាងសុបអត់មានក្តៅកាហាយអត់មានចេតនាឯណាចង់ត្រឡប់ក្រោយអត់មានទេបុគ្គលមានមច្ឆាតតិប្រភេទអញ្ចឹងណាណា អ្នកខ្លះទៀតយល់ថាអង្គើដែលធ្វើទៅនឹងជាការធ្វើមែនទទួលស្គាល់ទទួលទទួលស្គាល់ថាធ្វើនឹងវាមានល្អមានអាក្រក់មែនដូចថាយើងទៅអាកកគេវាអាក្រក់ទទួលស្គាល់យើងទៅឲ្យបាយឲ្យទឹកដល់គេវាជារឿងល្អប៉ុន្តែចង់និយាយថាបន្ទាប់ពីយើងធ្វើយ៉ាងហើយឲ្យឲ្យមាន ផលរបស់វាស្អីមកទៀតគឺអត់មានទេគេហៅថាអ្នកបដិសេធផលណាអត់មានជាផលអីទេធ្វើឲ្យក៏ចប់ងាប់ឲ្យក៏ចប់ចង់និយាយយ៉ាងហ្នឹង ធ្វើហើយគឺគឺឈ្មោះថាធ្វើហើយគ្មានស្អីណាបណ្ដាលមកពីការធ្វើនឹងទេទេយល់ទេអ្នកខ្លះយល់យ៉ាងអ្នក ទី1យល់ថាម៉េចអ្នកទី1គាត់ណាលើកពីអ្នកទី1សិនពួកពួកប្រភេទមច្ឆាតតិហ្នឹងអ្នកទី1គឺយល់ថាពេលដែលយើងទៅរំលោភប្រពន្ធកូនគេឬថាយើងទៅអាកកគេយើងទៅយើងទៅយកដីធ្លីរបស់គេអំពើនឹងមិនរាប់ថាជាអំពើទេចង់និយាយថាវាគ្មានជាបាបជាបនស្អីទេបាបបនយើងចេះថាថាមានបាបមានបនអីធ្វើគឺធ្វើមានបាបអីទេគេហៅអកិរិយតថេណាទៀត មានន័យថាទទួលស្គាល់ថាខ្លួនធ្វើសកម្មភាពមិនមែនមិនទទួលស្គាល់ទេវាថាយើងទៅអាកកគេវាជាសកម្មភាពហើយយើងឃើញទាំងអស់គ្នាអញ្ចឹងប៉ុន្តែមិនទទួលស្គាល់ថាវាជាបាបជាបុណ្យអីទេឧទាហរណ៍ថាជាកៅប្រមាថាដូចដុំថ្មបុកដុំថ្មវាទៅរាប់ជាបាបជាបុណ្យយ៉ាងម៉េចយើងទៅមលុបប្រពន្ធកូនគេសាច់យើងវាគ្រាន់តែសាច់ទៅប៉ះសាច់កូនគេនឹងសាច់សាច់ឈាមឈាមសាច់សាច់បតវ័យធាតនឹងបតវ័យធាតអីចឹងវាប៉ះគ្នាវាមានទៅល្អអាក្រក់អីវាដូចថាដីបុកដីចឹង ដីដបោកបុកដីអចនាហើយយ៉ាងទៅឧទាហរណ៍ឬថាទឹកបុកទឹកទឹកបឹងបុកទឹកទលេទឹកទលេបុកទឹកសមុទ្រវាមានជាបាបស្អីវាដូចគ្នាដែរជើងនោះយើងទៅអាកកគេហ្នឹងយើងកាន់កបិតទៅអាកកគេយើងគ្រាន់តែយកដៃទៅប៉ះសាច់ហ្នឹងហើយវាជាបតវ័យធាតហ្នឹងវាចេញជាល្អក្រោយវាអ្នកខ្លះយល់អញ្ចឹងយល់យ៉ាង សុបទៅអញ្ចឹងមកអាតម្រេះខុសទំនងអាតម្រេះខុសទំនងដូចវាត្រេះរេះត្រេះរេះទៅវាដល់ច្រកកន្លែងមួយវាចូលផ្លុកវាមិនចេញមកវិញវាថាអញ្ចឹងហើយជារឿងត្រូវវាថាការយល់ឃើញរបស់ខ្លួនថាបែបហ្នឹងហើយអត់មានអត់មាន អត់មានផ្លូវពីរទេគឺបែបនឹងជាការយល់ត្រូវហើយគឺគ្មានជាបាបជាបុណ្យស្អីទេហើយអ្នកអញ្ចឹងសាក់សម័យបន្តិចប្រសិនបើចេញទៅប្លន់គេម្ដងម្ដងណាចេញទៅធ្វើបាបអ្នកដទៃសួរតែក្តៅក្រហាយណាអត់ផងស្ញើបអីដូចថាវាអញើតដៃខ្លះទេអត់ទេប៉ុន្តែខ្លះជាពីលបច្ចៈរឿងពីលទី1ទីពីលទី1នឹងវាមានដែរទៅអាទៅទៅប្លន់ទ្របគេអញ្ចឹងប៉ុន្តែមិនមែនមិនស្ញើបមិនមែនមិនក្តៅក្រហាយសោះទេ ជួនកាលធ្វើទៅព្រោះក្របតណ្ហារបស់ខ្លួនបានធ្វើទៅព្រោះបន្ទាល់នៃជីវិតវាទុកលំបាកពេកត្រូវតែធ្វើអញ្ចឹងវាអត់ជំរើសធ្វើទៅព្រោះវាឃ្លានខ្លាំងទុបមិនទាន់អញ្ចឹងណាប្រពន្ធកូនគេអញ្ចឹងប៉ណ្ដឹងថាខុសហើយក៏មានអារម្មណ៍ក្តៅក្រហាយខ្លះដែរអ្នកបែបហ្នឹង គេឲ្យឈ្មោះថាធ្វើអំពើបាបប៉ុន្តែមិនប្រកបដោយមច្ឆាដធិដូចបានពោលទេមច្ឆាដធិដែលខ្ញុំខ្ញុំកណាសម្ដៅណានៅក្នុងអភិសាភិធម្មលោកនិយាយចេះលោកនិយាយថា សោបរស័កសហកតាំងតថេកតសម្បយុតតាំងអសង្ខារិកាំងសោមរសសហកតាំងតថេកតសម្បយុតតាំងសសង្ខារិកាំងឥឡូវនិយាយរួមមកថាចិត្តលមោបរបស់អ្នកខ្លះណាយើងនិយាយតួចិត្តអត់និយាយមនុស្សទេចិត្តលមោបរបស់អ្នកខ្លះពេលដែលកើតម្ដងម្ដងប្រកបដោយបៃតិប្រកបដោយភាពសោមនស្សហើយប្រកបដោយមច្ឆារថៈអោបផ្ទើពីក្រោយ មានន័យថាអាការយល់ថាវាអត់វាអត់ជាបាបវាអត់ជាបនវាអត់ជាអំពើស្អីដូចខ្ញុំកណារៀបរាប់មិញណាណាអានោះវានៅពីក្រោយខ្នងវាមានអានោះជាហេតុដល់ពេលអញ្ចឹងអ្នកអ្នកធ្វើអំពើបែបបែបហ្នឹងគាត់ថាវាខ្លាំងខ្លាគេឲ្យឈ្មោះថាអ្នកសម្បយុទ្ធពាក្យថាសម្បយុទ្ធសម្បយុទ្ធហ្នឹងសំដៅយកតថេសម្បយុទ្ធហ្នឹងសំដៅយកអញ្ចឹងសំដៅយកអាប្រកបដោយអមឆាតថេអញ្ចឹងតថេក្នុងទីហ្នឹងលោកខ្ជិលតសេវែងលោកតសេតតថេតថេទៅតែសំដៅយកមឆាតថេអញ្ចឹងណា កណាថាសម្បយុទ្ធនឹងសំដៅយកអញ្ចឹងបើតែក្នុងចិត្តវាមានអានឹងសម្បយុទ្ធសម្បយុទ្ធណាណាអឺអញ្ចឹងខ្ញុំកណានិយាយជាភាសាអ្នកស្រុកឲ្យស្រួលស្ដាប់ថាពេលខ្លះកែមិនបានទេពេលដែលសម្បយុទ្ធដោយមេឆាតតិនេះលោកចាស់សាក់សម័យគិតមើលវាចេះតែវាចេះតែរោនឹកត្រេះរិះមិនកាន់កវិតទៅអាកកគេវាថាដែកវាថាបតវ័យធាតប៉ះបតវ័យធាតនោះបើទោះបីសម្រែកស្រែករបស់គេវាគ្រាន់តែជាសម្លេងនឹងវាមានទៅ វាមិនទៅចេញជាទោសជាបាបជាបុណ្យទេណាល្អអាក្រក់ឯណានៅអូថោថាយើងកាន់ចបមួយទៅកាប់ទឹកត្រែប្រហោទឹកចេញពីស្រែដូចគ្នាដែរយើងយកកបិតហ្នឹងទៅអាកកគេអាទឹកអាឈាមចេញពីកកវាដូចទឹកស្រែអញ្ចឹងរបៀបអញ្ចឹងចេះតែដូចថាអាការត្រេះរិះខុសទៅដងវាចេះតែប្រឡោះចេញរួចដែរយើងមិនណែនឹកឃើញដល់អញ្ចឹងមនុស្សពួកខ្លះយល់អញ្ចឹងអញ្ចឹងអំណាចនៃសេចក្តីត្រេះរិះដែលគ្មានក្បួនច្បាប់គ្មានការណែនាំម្យ៉ាងវា តកតងនៅអតីតកាលសន្សំនៃការត្រិះរិះខុសទំនោរហ្នឹងបងយូរយូរវាចូលដល់លំដាប់ហើយសុខណាស់គ្មានណាតែកែបានទេនេសាយសាងបងប៉ុណ្ណឹងសាងវាចូលផ្លូវហ្នឹងខាងមច្ឆាទិដ្ឋិហ្នឹងអ្នកអ្នកខ្លះមិនមែនមិនមែនមានមច្ឆាទិដ្ឋិភេទយ៉ាងអ្នកខ្លះយល់ថាការធ្វើរបស់ខ្លួនហ្នឹងទទួលស្គាល់ថាវាចាត់ទុកថាល្អចាត់ទុកថាអាក្រក់ប៉ុន្តែអត់មានផលអីលើពីធ្វើទេយល់ទេធ្វើគឺធ្វើហើយផុតពីនឹងទៅអត់មានការធ្វើអត់មានជាផលអីទេតោះហ្នឹងចាគណៈណាគេហៅថាអ្នកបដិសេធផល មច្ឆារថៈក្នុងការបដិសេធផលគឺធ្វើគឺធ្វើហ្នឹងហើយប៉ុន្តែគ្មានស្អីដែលវាជះចេញពីការធ្វើហ្នឹងទេតោះណាណាអ្នកហ្នឹងក៏មិនស្រើបទៅក្នុងបាបក្នុងបុណ្យអីដែរធ្វើវាធ្វើហើយទទួលស្គាល់ថាធ្វើហ្នឹងត្រូវបានគេចាត់ទុកថាល្អអាក្រក់ប៉ុន្តែឲ្យមានផលស្អីទៀតអត់មានទេមានអញ្ចឹងទៀតអ្នកខ្លះយល់ថាអ្វីដែលយើងធ្វើបច្ចុប្បន្នស្អីស្អីទាំងប្រមាណហ្នឹងវាចប់ត្រឹមការស្លាប់អូឆេតតតិអត់មានស្អីណាជាក្របពូជ ជំរុញរុញច្រានឲ្យមានកំណើថ្មីតំណាក់តំណងដៃបាបដៃបនស្អីគឺគ្មានទេធម្មជាតិអត់មានទេមានដូចថាមកក៏ចៃដនងាប់ទៅក៏ចៃដនគ្មានស្អីបន្តទេគេយល់ចឹងណាប៉ុន្តែស្ដាប់តន់គឺគឺគេយល់ចឹងហើយអ្នកអញ្ចឹងចឹងមិនស្រាវទេក្នុងរឿងបាបស្រុកយើងអ្នកខ្លះយកដីអ្នកស្រុកហើយអ្នកស្រុកចេះតែអង្គុយយំឲ្យខ្លួនឯងចេះទ្រាំយកដីគេបានសែអញ្ចឹងដឹងណាចេះគិតគិតតែពួកនោះនៅក្នុងផ្ទះបែបគិតអញ្ចឹងដឹងវាថាមានបាបមានបុណ្យស្អីវាបច្ចុប្បន្នតាតាងាប់ទៅគឺសូន្យណា លើវាដូចថាតាំងពីអញកើតម៉ែអញបកើតមករហូតដល់ថ្ងៃងាប់ប្រឹងតែមកទំហឹងទៅវាគ្មានស្អីណាល្អអាក្រក់ស្អីឲ្យទុះឲ្យសុខស្អីបន្តពេលហ្នឹងទេគឺថាជីវិតបើថាបើបានជាជ្រុលមកដល់ចៃដនអញ្ចឹងហើយរៀបទៅហ្នឹងមកអស់ដៃអញ្ចឹងណារបៀបចឹងណាណារបៀបដូចអ្នកខ្លះថាអើយស្រុកយើងវាដល់លំដាប់នឹងហើយមិនដឹងជាណាណាគ្រប់គ្រងណាទេអាប្រឡំដេកគេទៅធ្វើអីធ្វើទៅវាគ្មានណារកខុសទៅអីទេវាអញ្ចឹងដូចតែមកប៉ាតអញ្ចឹងសិនណាជីវិតវាអញ្ចឹងវាអត់មានជាល្អអាក្រក់អីទៅគិតគួយវិញឆ្ងាយពេក ដល់ពេលចង់អាណានិយមដោយអាណាគេមិនក៏ដោយច្បាប់គេថ្កោលទោសមិនក៏ដោយអន្តរជាតិគេថាមិនក៏ដោយវានៅតែអញ្ចឹងអានោះវាអាចចូលក្នុងរបៀបមិច្ឆាទិដ្ឋិឬគុណចាស់បានរៀបរាប់អញ្ចឹងកណាទៀតវាមិនដឹងចូលមួយណាទេប៉ុន្តែយើងជាបានស្មានថាអ្នកខ្លះប្រហែលជាអញ្ចឹងយើងបានប្រមាណថាប្រហែលជាអញ្ចឹងថាមើលបានជាធ្វើអាក្រក់មិនមិនមិនត្រឡប់ក្រោយបានមិនមិនខ្លាចញញើតអីសោះណាបាទ ប្រភេទពាលបែបហ្នឹងថាពាលកែមិនបានប្រសិនបើមច្ឆាដថេហ្នឹងវាមានពិតប្រកបពិបាកកែណារហូតដល់ពពុទ្ធអាងថាពួកអ្នកមាននិយតមច្ឆាដថេសំបីតែពពុទ្ធ7អង្គទេសនាពញ្ញុលក៏ទៅរួចដែរព្រោះវាចូលដល់ខ្ញុំកណាឧបមាទេឧបមាថាមនុស្សវែងព្រៃហើយវែងព្រៃហ្នឹងទៅមុនយើង1000ចំហៀនចេះរុកទៅឧធម្មតាការដើរចូលព្រៃវាមានកិច្ចមានកង់អាការកិច្ចកង់របស់គេនឹងជាហេតុផលឲ្យអ្នកនឹងយល់ថាគួរតែកិច្ចហើយនេះគួរតែកិច្ចនេះគួរតែកង់ប៉ុន្តែក្នុងដំណើរវែងនេះ ដំណើរទៅរកធ្លាក់ជ្រុះឯងដល់ពេលយើងចង់ទៅទាញអ្នកហ្នឹងយើងទៅទៅវារកទៅទៀតយើងក៏ទៅវាក៏ទៅយើងឈានជើងបានជំហានវាបាន10ជំហានវាលឿនជាងឯងទៅទៀតដល់ពេលយើងគ្មានគ្មានគ្មានឱកាសទេការដែលយើងទៅទាញនៅនឹងមកវិញបានព្រោះយើងរកទៅនៅនឹងចេះតែរកទៅពួកមច្ឆារដ្ឋវិចេតតែក៏មានចង់និយាយថាវិចេតតែមានតម្រេះគ្រប់ត្ររហូតយើងឲ្យហេតុផលមួយចូលទៅវាមានហេតុផល4 5 10ដើម្បីការពារ ដូចអ្នកដូចដូចថាបើដូចអ្នកវែងព្រៃអញ្ចឹងប្រសិនបើប្រសិនបើអ្នកនឹងវែងព្រៃហើយនៅស្ងៀមម្ដុំណាយើងជារកទៅទាន់ហ្នឹងមិនអញ្ចឹងចឹងណាដើរតាមទៅយើងទៅទាន់ប៉ុន្តែពេលរឿងយើងរកទៅវាក៏រកទៅចង់និយាយថាបើយើងឲ្យហេតុផលទៅវាមានហេតុផលដែលគិតថាសមគួរជាងយើងហ្នឹង100ហេតុផលក្នុងការការពារទៀតតើណានាទៅកោះបានបើទោះបីប្រពុតជួយប្រពុតជួយដែលហេតុផលនោះមិនមែនទៅបញ្ចូលសិលបញ្ចេញសិលដោយរឿងចិនឯណាអញ្ចឹងបានថាប្រពុត7អង្គក៏ជួយមិនបានអ្នកអញ្ចឹង មិនមែនជារឿងលេងសើចទេណាការសន្សំសេពគប់មិត្តមិនល្អស្ដាប់ធម្មកថាស្ដាប់បរតាខោសៈរបស់អ្នកដែលចេះតែត្រិះរិះយាយឲ្យតែតំណងតំណងយូរយូរទៅកើតរោគឈួតព្យាបាលជាទេទៀតណាចេះត្រិះរិះវាចេះវាចេះបន្ទាប់ពីចេះចេះលៃលោកលៃលោកលៃលោកទៅក្នុងកំណត់ខុសនោះដល់ពេលវាវឹកហាត់ក្នុងរឿងលៃលោកលៃលោកក្នុងផ្លូវរបស់វាយូរទៅវាចាប់យកនឹងថាវាត្រូវតែអញ្ចឹងវាត្រូវតែអញ្ចឹងវាត្រូវតែអញ្ចឹង100%ហើយទៅចូលដល់100%ហើយចប់ហើយវាគិតថាវាជារឿងត្រូវពិតប្រាកដហើយ អញ្ចឹងបានថាគេមិនឲ្យចេះតែត្រិះរិះទេត្រូវមានមូលដ្ឋានត្រូវមានក្បួននៃការត្រិះរិះត្រូវមាន ការប្រឹក្សាត្រូវមានគ្រូអាចារ្យត្រូវត្រួតពិនិត្យការត្រិះរិះរបស់ខ្លួនកុំចេះតែត្រិះរិះវាអាចធ្វើមកឆាតអតិចណាចំណាដូចអ្នកដូចអ្នកធ្វើសមាធិអញ្ចឹង ធ្វើសមាធិយូរយូរទៅបែកទៅឆ្វេងឆ្វេងទៅតណាតណៃតែមានគ្រូមានម៉ាបាអឺវាចេះខ្ញុំកណ្ដាលនិយាយវងកញ្ចក់តិចមែនទេអ្នកសមាធិខ្ញុំកណ្ដាលនិយាយលេខសោយតិចវាចេះអឺឧធម្មតានៅក្នុងសមាធិណាអត់និយាយវិបស្សនាទេគ្រូអាចារ្យគេបង្រៀនក៏មិនមែនថាលោកនឹងទៅបង្កើតក្បួនខ្លួនឯងទេលោកគ្រាន់តែយកកន្លងដែលអ្នកពីមុនធ្លាប់ដើរណាបាទដែលលោកបានទៅសេបញ្យលក្នុងកម្ពីនេះ ព្រះអរហន្តលោកទសេបញ្ញុលយ៉ាងម៉េចយ៉ាងម៉េចអឺនៅក្នុងកម្ពីវិសុទ្ធមៈអញ្ចឹងជាស្នាដៃដែលសរុបខ្លឹមសារពីបត្រៃបេដកមកដោយរួមចាត់ទុកថាកម្ពីវិសុទ្ធមៈ3ក្បាលនោះវាស្មើនឹង3ដក110ក្បាលដោយរួមមកអ្នកអ្នកដែលសិក្សាគេនិយមសិក្សាហ្នឹងដោយសារវារឿងសង្ខេបស្រួលបន្តិចគេមានការបញ្យល់របស់គេច្បាស់លាស់ដំណើរវាយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចមកកម្មកម្មកម្មកម្មកម្មប៉ុន្តែអ្នកដែលមុននឹងទៅភាវនាលោកគាត់ស្ដើងទ្រឹស្ដីពេកគាត់ស្ដើងការយល់ ដល់ពេលអញ្ចឹងទៅទៅធ្វើតាមតំណងឧទាហរណ៍ទៅនៅក្នុងអាណាបាណសតិកម្មដ្ឋានហ្នឹងនីតិរបស់យោគាវចរដំបងគេឲ្យយើងទៅតាមខ្យល់ឯងខ្ញុំកណាក៏ធ្លាប់ធ្វើដែរនៅក្នុងហ្នឹងគ្រូគេប្រាប់ឲ្យប្រាប់ទៀតគេបញ្យល់ឲ្យបញ្យល់ទៀតឡើងអស់អាចអនុមគេថាអត់ឲ្យមានទៅធ្វើអីផ្សេងក្រៅពីតម្កល់កាយនឹងឲ្យតែមមឲ្យតែល្អកុំកុំផ្អៀងកុំសង្កត់កុំទុបខ្យល់កុំបរះកុំស្អីកុំស្អីនឹងរៀបចំវាឲ្យឲ្យមកស្រួលកុំកោងពេកកុំអីពេក នីតិទី2យកតែចិត្តរបស់ខ្លួនតាមខ្យល់ឲ្យទាន់ចូលដឹងចេញដឹងមាន3ឋានសម្រាប់កំណត់ជួនកាលអ្នកខ្លះទៅក៏ប្រកបក្នុងក្បាលពោះកំណត់ត្រង់ក្បាលពោះទៅខ្លះហូរដើមទ្រូងទៅខ្លះក៏ចង់ច្របស់ទៅតាមអ្នកឯងអាចអញ្ចឹងណាព្រោះមានពេលខ្លះកាលណាយើងកំណត់ខ្យល់នឹងទ្រូងទៅវាជារឿងចុកខ្ញុំគាត់ណាធ្លាប់សាដែរទ្រូងដូចពិបាកដល់ពេលយើងកំណត់ខ្យល់ឡើងទ្រូងដូចមិនដូចស្ទះស្ទះបើកំណត់ត្រង់ចង់ច្របស់វាស្រួលប៉ុន្តែវាចេះតែវែងវាងាយនឹងបាច់សាច់អារម្មណ៍កណាបើយើងលុកចិត្តរបស់យើងទៅឡើងក្បាលពោះទៅ វារឿងប៉ែលប៉ែលអង្គុយទៅរឿងមិនទេដល់ពេលយើងប្រាំងនឹកទៅវារឿងដូចចង់ប៉ែលប៉ែលជាជំរើសល្អបំផុតគេបានបញ្យល់ដែរថាវាមានតែចង់ចំោះទេប៉ុន្តែវាងាយនឹងអារម្មណ៍បាច់សាចចិត្តយើងងាយនឹងទៅក្រៅហើយគេឲ្យធ្វើអីលើពីហ្នឹងទេ អ្វីដែលគេប៉ងនៅក្នុង នៅក្នុងកម្មដ្ឋានគឺគេប៉ងឲ្យចិត្តរបស់អ្នកហ្នឹងស្ទាត់ទៅក្នុងអារម្មណ៍មានន័យថាបើវាចាប់យកអារម្មណ៍ណាមួយវាថាដៃខ្ញុំកណាជាអារម្មណ៍មួយខ្យល់ណា ព្រោះខ្យល់វាជាអារម្មណ៍ពេលដែលខ្យល់ប៉ះនឹងចង់ចំបោះនោះវាជាផាសៈនោះវាមិនជាអារម្មណ៍មិនទេអារម្មណ៍គឺអ្វីដែលមកពីក្រៅមិនមែនចិត្តទេហើយគេឲ្យចិត្តរបស់យើងនឹងឲ្យវាឲ្យវាតោងអារម្មណ៍នឹងរហូតដល់ថាវានឹងអារម្មណ៍នឹងតែមួយមិនអាចញែកគ្នាបានចូលដល់លក្ខណៈឧបេខាអត់មានស្អីមករំខានបានទេតោះណាណាឲ្យគេចង់បានគេចង់បានអាចិតប្រភេទហ្នឹងឲ្យកើតជាវស័យឲ្យវាស្ទាត់ជំនាញដល់ពេលយើងមិនស្គាល់ទិសដៅ នឹងណាមិនស្ដាប់គ្រូផងចេះតែអង្គុយទៅ ដល់ពេលវាចេះតែប្រកបតាមមโนទ្វាវាមានអារម្មណ៍ផ្សេងផ្សេងរូបភាពអនុត្តការរូបភាពរីរូបភាពនោះឯងចេះតែតោងចង្ការក៏មិនលឺចង្ការក៏ឃើញរូបមនុស្សនេះរូបគោនោះអង្គុយអង្គុយចេះបដោតទៅដូចយើងមើលរឿងភាគអញ្ចឹងមានខ្លះខ្លះជាវិញខ្ញុំកាលណាក៏ធ្លាប់សាកដែរថាបើអញបើអញកុំខ្វល់ណាបើអញកុំខ្វល់អីសោះអញចេះតែតាមអាស្អីដែលប្រកបឲ្យតែស្អីមកតាមវាឲ្យតែស្អីមកតាមវាទៅដូចយើងទៅឡើងឋានសួគ៌បន្តិចចុះនៅរូបបន្តិចទៅដើរលេងមាត់សមុទ្របន្តិចមិនចេះចប់ទេលោកចាចេះទៅទៅទៅទៅរហូតដល់អ្នកខ្លះ អាចិត្តខាងក្នុងរបស់ខ្លួនវាទៅជាមួយអារម្មណ៍ហ្នឹងมันសង្កថាអត់ត្រឡប់វិញទេលើពេលដូចថាយើងមើលរឿងភាគចង់ទៅនោមបន្តិចកំពុងឈឺនោមសាវៈល្អចូលមកហើយទ្រាំទាំងបែកពោះអត់នោមចិត្តទៅទៅទៅទៅចេញតែពីសមាធិមកពាក់អង្កាំត្រោចទឹកបរោយនេះតាមពិតមិនមែនធ្វើបាន គ្រូទៅបានអីមកពីណាទេចេញមកវិញនឹងទៅបានទៅបាន គ្រូក្នុងគ្រូក្នុងគ្រូក្រៅមកណាទៅអង្គុយអង្គុយទៅប៉ះគ្រូណាខ្សឹបមកពីណា លែងសាពះព្រះលែងសាពះគ្រូអាចារ្យបង្រៀនរបស់ខ្លួនទៅសាពះគ្រូមើលឃើញក្នុងបាត់ទៅហ្នឹងវាលោកខ្សឹបពីពេលណាមកហើយបងហ្នឹងសិតសិតតែរឿងប្រឌិតក្នុងខួរក្បាលទេលោកចាទាំងអស់ហ្នឹងសិតតែរឿងប្រឌិតក្នុងខួរក្បាលអាគេខ្សឹបក្តីអាគេនាំទៅណាក្តីសិតតែជាភាពវិចិត្រអារម្មណ៍ផ្នែកខាងក្នុងទាំងអស់អត់មែនជារឿងពិតទេណាពេលដែលយើងដេកលក់បាត់លីងណាណាពេលដែលយើងបាត់ដេកលក់ទៅបាត់អស់លីងប៉ុន្តែយើងបើកភ្នែកមកមកទៀតដឹងដឹងជាស្អីទេ អ្នកអញ្ចឹងចេញពីសមាធិមកជ្រើនឹងគួយនិយាយម្នាក់ឯងដើរល្អូល្អូអានឹងក៏ព្រោះអីអត់គោរពក្នុងក្បួនច្បាប់ចេះតែយល់ថាក្បួនច្បាប់នោះมันចាំបាច់ណាអាក្បួនច្បាប់នោះវាកើតចេញពីបទពិសោធន៍របស់មនុស្សដែរតើបទពិសោធន៍របស់ព្រះអរហន្តបទពិសោធន៍របស់អ្នកត្រូវគេទៅសេបញ្យល់យើងមិនមែនអ្នកមិនយល់កាយណាគេទៅសេណាបើយើងនៅទល់មុខគ្នាយើងប្រាប់គ្នាដល់ពេលពួកលោកបរិណិព្វានហើយលោកអនុគ្រោះអ្នកក្រៅលោកទៅសេបញ្យល់អ្នកខ្លះមើងងាយថាកម្ពី យើងគ្រាន់តែមើលនោះមានបញ្យលឯណាកម្ពីវាមានកម្ពីឲ្យចាំកម្ពីឲ្យសូត្រនិងកម្ពីបញ្យលមានពេលខ្លះវាជាទ្រឹស្ដីមេរៀនដែលគេមិនបញ្យលទេអានោះវាមានយ៉ាងដែរប៉ុន្តែកន្លែងដែលគេបញ្យលគេតែសេបញ្យលដូចយើងបញ្យលតាមខ្សែសម្លេងអញ្ចឹងណាវាមានការបញ្យលយ៉ាងដែរមិនយើងវាមិនអើពើកន្លែងហ្នឹងចេះតែរកអាក្បួនតាមតែខ្លួនឯងនឹកឃើញអង្គុយអង្គុយទៅទៅតាមពលឺអ្នកខ្លះណាវាវាមានប្រកាសក្នុងចាស់ខ្ញុំកណាធ្លាប់ពីសោតហើយអង្គុយឡើងប្រហែលឆ្នាំឲ្យតែដាក់ទៅណាមានពលឺដូចគេច្បាច់ពិលដាក់លើក្បាលអញ្ចឹងយើងគ្រាន់បិទភ្នែកតាមចិត្តយើងស្ងប់មកសន្ទុះ យើងបាត់ភ្នែកប៉ុន្តែហាក់បីដូចថាមានពន្លឺនឹងបាចសាច់មកពីក្រៅចឹងហាក់បើបើដូចជាយើងមើលឃើញស្អីចឹងក្បាលយើងស្រឡះទៅឃើញពន្លឺជួនកាលក៏មានពន្លឺមួយដុំពណ៌ស្អាតទៅបើយើងជាតាមវាទៅអានេះគេហៅអីគេហៅនិមិត្តទេណាវាមិនមែនវាមិនមែនបដិភាគនិមិត្តនៅ ក្នុងកម្មដ្ឋាន ទេវាមិនមែនអានិមិត្តកម្មដ្ឋាន ដែលដែលវាត្រូវក្បួនទេប៉ុន្តែវាជា រំខានវាជាអារម្មណ៍ធម្មាធម្មាអារម្មណ៍ណាធម្មាអារម្មណ៍ដែលវាចូលមករំខាន វាចូលមករំខានអាភាពស្ទាត់ក្នុងអារម្មណ៍របស់យើងណាពូនីតិរបស់យើងតាមតែខ្យល់ទេណាប៉ុន្តែអាមានស្អីវាចូលមកឧទាហរណ៍ដូចខ្ញុំកណ្ដាលកំពុងនិយាយធម៌មួយលងចាស់ខ្ញុំក៏មានអារម្មណ៍ស្អីដូចតែមករំខានដែរទៅនឹកឃើញគោក៏បីស្រែចំការអញ្ចឹងណាតាមពិតទៅនីតិក្នុងការបញ្យលធម៌ក្នុងពេលហ្នឹងគឺបដោតតែខំសាទេបដោតតែសម្ដីអ្នកឆ្លងឆ្លើយនេះទេមិនអញ្ចឹងទេវាទៅនឹកឃើញគោក៏បីណាមួយផ្លែតអញ្ចឹងមកដល់ពេលអានោះវាជាតែប្រកបទៅជាអារម្មណ៍រំខានហ្នឹងឯងកណា ដល់ពេលដល់ពេលអ្នកខ្លះទៅអង្គុយអង្គុយឃើញពលឺអញ្ចឹងទៅចេះតាមតានសត្រឡប់មកវិញថាខ្លួនឯងត្រាស់ដឹងពលឺអញពលឺទេវតាពលឺមាពលឺព្រមគេហៅពលឺតសៃប្រសាទអត់ទៅតាមនោះដល់សៃប្រសាទមកភិកច្រើនចេញមករឿងលើកើលើកើនិយាយទៅស្ដាប់ឯងរឿងរឹងក្បាលរឿងអីចឹងណាមិនខ្វះទេតែដាក់បាយកម្មដ្ឋានគេចេះតែអនរហូតដល់អ្នកខ្លះមុនមុននឹងទៅវឹកក្នុងកម្មដ្ឋានជាភ័យអញទៅបាយកម្មដ្ឋានទៅវាមិនបែកទេបើអ្នកទៅតាមក្បួនច្បាប់វាមិនបែកទេបាទទៅដោយ ដោយទំនើងអាទៅដោយទំនើងលើវាដូចថាមិនគោរពគ្រូអាចារ្យមិនគោរពការសិក្សាទៅលើវាដូចថាសំដែងរឹតពីចម្ងាយអញ្ចឹងអញទៅសាកមើលអញមិនអញគ្រាន់បើដែរអញទៅសំដែងបារមីឲ្យទៅទៅបែបហ្នឹងគឺបាយកម្មដ្ឋានហ្នឹងហ្មងព្រោះដំណើរវាអញ្ចឹងអាដំណើរសិស្សស្ដាប់គេហ្នឹងវាអញ្ចឹងហ្មងអាដំណើរមានអ្នកតាំងពីទៅហ្នឹងអាហ្នឹងគេទៅគេថាគេបានសម្រេចធរអាហ្នឹងគេថាជួបគ្រូជួបណាប្រុកយើងគ្មានបានសម្រេចអីក្រៅពីសម្រេចអញ្ចឹងទេពាក្យច្រើនសម្រេចតែអញ្ចឹង អាហ្នឹងចាប់ដើមតាំងពីមានបាយសីមានអីណាចាប់ដើមមានបាយសីមានគ្រូអីគេមិនដឹងជាគ្រូអីខ្លះទេពួតតែ ក្តែងក្តែងតែគឺជួយស្រុកអីបានសោះបារមី10 20មុខព្រះ នេះព្រះនោះគ្រូនេះគ្រូនោះស្រុកខ្មែរយើងនៅតែយ៉ាប់ពួកនឹងតែគឺជួយបានសោះប៉ុន្តែទៅអួតមិនលែងអួតមិនលែងហ្មងទៅបរុញឲ្យទៅដោះស្រាយរឿងចិត្តបដោះចេញប៉ុន្តែអួតមិនឈប់រឿងគ្រូនោះអួតមិនឈប់ទេលោកចាស់លោកចាស់នៅស្រុកក្រៅមិនដឹងបើនៅស្រុកខ្មែរវិញ សពថ្ងៃបារមីប្រចាញ់គ្នាតាម TikTok តាម Facebook ខាងណាក៏ជួយខាងណាក៏សង្គ្រោះដែរម៉ោងដើម្បីសង្គ្រោះកូនចៅម៉ោងដើម្បីសង្គ្រោះកូនចៅមហានគរមកដើម្បីជ្រងនៅនេះមកដើម្បីជ្រងនោះសិតតែពួកដើរតួជ្រងគេជ្រងតែខ្លួនឯងផុតរੂបមួយ អស់យ៉ាងត្រង់អាគ្រូណានោះមានមានចេះភាសាអីណាដល់7ភាសាដឹងសូត្រស្អីណាស្អីស្អាងាប់ហើយចិត្តតែជឿទៅកើតព្រះមុខរបរគាត់រោស៊ីហ្នឹងណារបៀបដូចថារៀបចំធ្វើឲ្យតែឈួតយ៉ាងទៅវាមានជួលពួកអ្នកជួយឃោសនាណាពួកចាំសភាពួកនោះក៏វាទៅតែភាសាដែរវាភាសាគ្នាណាបើអញធ្វើឈួតឯងមកឃោសនាអញតិចផងជួយឃោសនាជួយអីយ៉ាងណាដល់ពេលបានស៊ីស៊ីទាំងអស់គ្នាយ៉ាងទៅចែកភាគហ៊ុនគ្នាវាលើវាអញ្ចឹងព្រោះដឹងថាស្រុកយើងនឹងបើបើទូមិនធ្វើឈួត ធ្វើឈួតឡប់ខ្ញុំក៏គ្មានណាគេរករឿងដែរបើថាយើងឃ្លានពេកកោពោះទ្រាំបាន ទៅកឆក់របស់គេអានឹងប៉ូលីសគេចាប់ព្រោះនៅវាក្នុងព្រំមិនទាន់ច្បាស់ហ្មងប៉ណ្ណាអាវិបអាលវិបប្លន់តថេអាលវិបរំលាយការយល់របស់មនុស្សអាលវិបប្លន់លោកធម៌ប្លន់លុយកាក់តាមរូបភាពតាជាហ្នឹងគ្មានណាគេអើពើទេបើតាមពិតទៅអានេះជានីតិរបស់ក្រសួងធម្មការក្រសួងធម្មការមានតួនាទីត្រួតមើលអំពើណារូបក្បួនឯណា ពិធីកម្មឯណាដែល ដែលវាប៉ះពាល់ដល់តម្លៃពុទ្ធសាសនាដែលវារំលាយការយល់របស់អ្នកស្រុកដែលវានាំឲ្យអ្នកស្រុកយើងទន់ទ្រាយជាទួលនីតិរបស់ក្រសួងហ្នឹងអត់ត្រូវមិនមែនចេះតែបដោឲ្យសូសូតាមទៅនឹកឃើញទេទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញគេនិយាយពីមនុស្សគ្រប់គ្នាមានជំនឿមានសិទ្ធិក្នុងការប្រកាន់យកលទ្ធិសាសនាប៉ុន្តែគេបាននិយាយតើអាការប្រកាន់យកលទ្ធិសាសនារបស់អ្នកឯងហ្នឹងកុំឲ្យបំពេញលើអ្នកដទៃវានៅតែមានលក្ខខណ្ឌថាតួអ្នកឯងប្រកាន់យកអីយល់អី ក៏មិនឲ្យបំពេញប្រយោជន៍គេដែរមានពេលខ្លះយើងទៅប្រើរូបលទ្ធិរបស់យើងប៉ុន្តែលទ្ធិរបស់យើងលទ្ធិប្រមូលទ្រព្យគេនាំគេទៅឈួតប្រខូចខូហើយយកទ្រព្យទៀតអាហ្នឹងវាអត់ត្រូវលក្ខខណ្ឌច្បាប់ទេត្រូវតែរករឿងអ្នកអញ្ចឹងហឹមបើនៅបានតែនិយាយដែរលោកចាស់យើងនិយាយច្រើនគេថាយើងផ្សាយប្រសាទវិញហ្នឹងកណ្ដាលក៏បានថាយើងផ្សាយប្រសាទដែរអូខេ ហ្នឹងហើយឥឡូវមកចូលមកក្នុងខ្ញុំកណាត្រឡប់មកវិញថាចង់និយាយបញ្ជាក់ដល់អ្នកស្ដាប់ថាពេលវាមានពេលកែបាននិងពេលកែមិនបានពួកដែលមិនប្រកបដោយមច្ឆាតថៈណានៅក្នុងនៅក្នុងដួងចិត្តហ្នឹងគេអភិធម្មលោកនិយាយទ្រឹស្ដីយ៉ាងម៉េចលោកនិយាយថាសោមនស្សសាកតាំងតថេកតវិបយុតតាំងលោកប្រាប់ពីវិបយុតណាពាក្យថាតថេកតវិបយុតហ្នឹងបានន័យថាអត់មានមច្ឆាតថេទេបើតាមពិតទៅពាក្យថាវិបយុតហ្នឹងគេប្រើក្នុងន័យថាអត់មានមច្ឆាតថេទេ ពាក្យថាវិបយុទ្ធប៉ុន្តែមជ្ឈដ្ឋានប្រកបហ្នឹងហើយណាបើបើបើប្រើពាក្យថាទិដ្ឋិសម្បយុទ្ធអាហ្នឹងក្បួនភាសានៃការប្រើណាទិដ្ឋិសម្បយុទ្ធគឺអ្នកដែលមានមជ្ឈដ្ឋានដូចបានរៀបរាប់អញ្ចឹងចា៎ដល់ពេលទិដ្ឋិវិបយុទ្ធហ្នឹងចង់និយាយថាភាពល្មមមានពេលខ្លះកើតដែរចង់បានរបស់គេឃើញគេវាឆ្ងាញ់ចេះតែវាឃ្លានទ្រាំបានកលេសរបស់ខ្លួនហ្នឹងវាចង់បានប្រឹងទៅលួចគេដែរប៉ុន្តែអត់មានអាកំណត់ ដែលជាមច្ឆាតធិដូចខ្ញុំណារូបខាងដើមទេគ្រាន់តែថាទប់សភាវកតិរបស់ខ្លួនបានទប់អភិបលមោរបស់ខ្លួនបានទប់ភាពស្រេករបស់ខ្លួនបានទប់ភាពតល់ច្រករបស់ខ្លួនបានទប់លោកធម៌របស់ខ្លួនបានក៏ទៅយករបស់គេទៅអ្នកប្រភេទហ្នឹងប្រសិនបើយើងទៅជួយកែកែបាននេះគណាគេឲ្យឈ្មោះថាតិដ្ឋិកតវិបយុទ្ធប៉ុន្តែខ្ញុំកណាបើកវងកញ្ចក់ទេសិនអារឿងវិបយុទ្ធហ្នឹងណាអ្នកខ្លះយកទៅប្រើត្រូវឯងនៅក្នុងអភិធម្មលោកនិយាយវិបយុទ្ធ គឺលោកសំដៅយកអត់មានមច្ឆារដ្ឋិបាទលោកនិយាយពីសម្ពយុទ្ធលោកនិយាយថាប្រកបដោយមច្ឆារដ្ឋិសពថ្ងៃយកពាក្យសម្ពយុទ្ធវិបយុទ្ធទៅនិយាយជាពិសេសជាពិសេសញោមវាសនាខ្ញុំឃើញវាសនាយកអាពាក្យនឹងទៅនិយាយតឡប់តឡែពេញទឹកពេញដីឲ្យតែស្អីបន្តិចអាតថិវិបយុទ្ធអាវិបយុទ្ធអាវិបយុទ្ធជេរគេពេញទឹកពេញដីហ្នឹងវាទៅជាពាក្យវិបយុទ្ធសំដៅយកអ្នកមានមច្ឆារដ្ឋិទៅវិញចាវិញ្ញាណវិបយុទ្ធវិញ្ញាណសម្ពយុទ្ធឯណាបែកតប៉ែពេញនោះសួរថាមេរៀនព្រះដែរនោះមិនមែនផងសុទ្ធដោយការតម្រិះរបស់គាត់ ហើយបើយើងទៅដេញដោលពីរឿងសម្បយុទ្ធវិបយុទ្ធហ្នឹងថាយើងចាំកម្ពីសោតខ្មោតកម្ពីណាទៀតហ្នឹងប៉ុន្តែនោះមិនមែនជាពាក្យដូចការណាខ្ញុំគាត់ថាអាងបើសិនមកញោមណាមួយស្ដាប់ហើយលោកចេះកាច់មូលអញចេញតវ៉ាមកអត់មែនទេលោកចាស់ណាដូចបានប្រាប់មិនអញ្ចឹងតើនៅក្នុងអភិធម្មគេនិយាយបែបម៉េចក្បួនវិភាសាគេកាលណាគេនិយាយពីតថិវិបយុទ្ធគេចង់ប្រាប់ថាអ្នកនឹងអាចនឹងមានភាពល្មោបអាចនឹងមានក្រោតអាចនឹងមានខឹងអាចនឹងមានបន្ទុះ ប៉ុន្តែមជ្ឈរដ្ឋិដែលជាតួអោបស្ទោបមេពីក្រោយវាអត់មានទេតថិវិបយុទ្ធតោះណាណាប៉ុន្តែអ្នកខ្លះជាតថិសម្ប្រយុទ្ធសម្ប្រយុទ្ធយ៉ាងម៉េចនេះទៅអាកកគេយល់ថាដូចខ្លួនឯងកាប់ចោបទៅទម្លាយភ្លឺស្រែហូរឈាមចេញមានស្អីមានទោសមានពៃណាហ្នឹងមានល្អមានអាក្រក់អីអត់ផងមានធាតបុកធាតមានធាតប្រតកម្មធាតអីចឹងមើលវាចេះតែរយល់យ៉ាងឃើញដល់ពេលយើងវាដែរជាគោរពជីវិតណាណាវាដែរចេះទៅអាណិតអសូរទារុនចំពោះណាណាអត់ផង លេងតែពេញទំហឹងអញ្ចឹងទៅអានោះវាអញ្ចឹងគេឲ្យឈ្មោះថាទិដ្ឋិសម្បយុទ្ធហើយភាសាគេនិយាយយ៉ាងសោះហ្នឹងឯនឹងទិដ្ឋិសម្បយុទ្ធទិដ្ឋិវិបយុទ្ធអូនិយាយបានទៅនិយាយពីនិយាយពីខ្លាំងបានអាពាក្យនឹងដើរជេរគ្នាឲ្យមើលខុសទៅនងទេអាអាវិបយុទ្ធអាវិញ្ញាណស្អីណាអើយខ្ញុំកណាចិត្តទៅគិតគិតតែពួកគេគិតអីណាហើយថាមេរៀនព្រះហ្នឹង តបថ្ងៃនេះមេរៀនព្រះអញអញរៀនមេរៀនព្រះនោះបើយើងទៅនិយាយអានឹងជាមួយនឹងអូចាំតទេនឹងកំពីខ្មោចនឹងចេញមកទៀតភាសាគេអាហ្នឹងគេមើងងាយក្បួនណាមិនសូវមានក្បួនច្បាប់ទេអង្គុយអង្គុយត្រេះរេះទៅបានអាហ្នឹងយកទៅនិយាយមកទៅយកទៅត្រេះរេះខុសតំណងចូលមជ្ឈដ្ឋិបាក់និយាយគ្នាអូខេគាត់យល់របស់គាត់យល់របស់គាត់មមរបស់គាត់ណាស្រុកខ្មែរយើង ខ្ញុំកណាធ្លាប់លោកមាត់លោកអីថាគាត់ខ្លះដែរគាត់គាត់គាត់ថាយើងវិញ្ញាណឡប់ដាក់មកវិញវិញ្ញាណឡប់កណាទៅវិញ្ញាណឡប់ហើយចប់ហើយធ្វើមិនឯងសង្កល់ថាគាត់ឡប់គាត់សង្កល់ថាឯងឡប់ដែរវាឡប់ឡប់ដូចគ្នានឹងណាគេនិយាយនេះបានវិញ្ញាណឡប់អូខេឥឡូវចប់ហើយចប់កណាចំពោះចំពោះ clear ខាងលើ យើងបាននិយាយសប្តាហ៍មុនហើយឥឡូវចូលដល់ពីរឿងមាននេះបន្តិចគណៈមាននេះអឺនៅក្នុងគាថាហ្នឹងចេះបងពោលថាបុគ្គលពាលណាប្រសិនបើបានត្រឡប់ដឹងនៅភាពជាពីលរបស់ខ្លួន ចាត់ទុកថាអាការត្រឡប់ ដឹងហ្នឹងវាជាភាពបណ្ឌិតបាត់ហើយអាត្រឡប់ភ្ញាក់ហ្នឹងណាណាដូចចៅដែលគាត់ទៅអង្គុយស្ដាប់ធម៌ទៅចាស់ថាអ្នកហ្នឹងបើថាទិដ្ឋិហ្នឹងកែបានមានន័យថាអ្នកដែលមិនមានវិឆាតអធិអញ្ចឹងបានអាចកែបាន ក្រាស់ណាដូចចៅមួយដែលខ្ញុំណារៀបរាប់រឿងណាដូចចៅដែលខ្ញុំណារៀបរាប់ក្នុងរឿងនោះថាគាត់ទៅគាត់ទៅនឹងតម្រូវទៅលួចរបស់គេទេប៉ុន្តែក្នុងពេលនោះគេអង្គុយស្ដាប់ថោគាត់ខ្លាំមើលណាណាប្រហែសមិត្តភក្តិគាត់អ្នកចាំខ្លាំមើលឲ្យគាត់ខ្លាំមើលដល់ពេលគាត់ខ្លាំមើលទៅវាអះថាចៃដនក៏ចៃដនឧបនិស្ស័យមិនដឹងប្រពន្ធសំដែងធម្មទេសនាជាស្ដាប់លេងលេងស្ដាប់ស្ដាប់ទៅហេតុផលដែលព្រះអង្គឲ្យនោះវាចូលទៅកែការយល់របស់គាត់ក៏ភ្ញាក់រលឹក ត្រឡប់មកដឹងថាអំពើបាញ់ជាអំពើបាបគ្មានប្រយោជន៍គ្មានខ្លឹមសារអញ្ចឹងដល់ពេលចេះតែបន្តស្ដាប់ធម្មទេសនារបស់ព្រះពុទ្ធទៅជាសោតាបណ្ណបុគ្គលបាត់ទៅទាំងតែខ្លួនឯងនៅកាន់កបិតកាន់អីជាចោលណាលោកបានពុះបញ្ជាក់ថាពីលកាលណាត្រឡប់ត្រឡប់ត្រឡប់ដឹងខ្លួនថាខ្លួនឯងជាពីលស្គាល់ពីលហើយស្គាល់តែភាពជាពីលរបស់ខ្លួនមានន័យថាចេះបែងចែកខុសត្រូវបាត់ហើយប៉ុណ្ណឹងជាភាពបណ្ឌិតបាត់ហើយអញ្ចឹងបានជាលោកថានៅនោះអាចជាបណ្ឌិតបាន ផ្ទុយមកវិញប្រសិនបើប្រសិនបើភាពជាពីលរបស់ខ្លួននឹងហើយត្រូវបានបិទបាំងដោយមេនះណាគឺអ្នកនឹងនៅតែទីពីលដដែលហើយយើងកំពុងតែចង់និយាយថាតើមេនះនឹងវាចូលទៅបិទបាំងយ៉ាងម៉េចពាក្យថាមានអ្នកខ្ញុំកណាឲ្យនិយមន័យសិនមានអ្នកគឺជាគំនិតផ្ដាច់ខ្លួនចេញពីអ្នកដតីមានអ្នកចាមានអ្នកគឺជាគំនិតផ្ដាច់ខ្លួនឯងចេញពីជនដតីហេតុនេះខ្ញុំកណានិយាយចឹង ឥឡូវខ្ញុំកណាលើកអំពីមានអ្នក3យ៉ាងមិនមិនមែនយើងចេះតែនិយាយណាយើងគួរតែមានទ្រឹស្ដីដែលលោកបញ្យលឲ្យមកហើយចាំមើលគិតហេតុផលឲ្យខុសត្រូវលោកនិយាយថាមានអ្នកវាមាន3លំដាប់ទី1យកខ្លួនឯងនឹងទៅប្រៀបជាមួយអ្នកដតីដែលគេខ្ពស់ជាងគិតថាគេគ្រាន់តែបាជាងអញដល់ពេលគ្រាន់គេគ្រាន់បាជាងអញទៅពូនចិត្តមួយអញនឹងអន់ជាងគេអញនឹងប្រយ័ត្នជាងគេអញនឹងមិនមិនស្មើគេទេវានឹងគ្រាន់បាជាងអញមិនដឹងជាមិនដឹងជាក្នុងគណៈដែលយកខ្លួនឯងទៅគូកងអ្នកដតីនោះអារម្មណ៍មិនទេនោះ អញនឹងដូចអញដូចផ្ទិលទឹកដាក់ចូលក្នុងពីងទឹកទៅគ្មានឃើញអីសោះដាក់ទៅភ្លុងអញ្ចឹងណាពីដើមនោះថាផ្ទិលទឹកគេធ្លាប់មកផឹកអញនេះមានគេមកផឹកកូនចាប់កូនព្រៀបដល់ពេល ទៅប៉ះជាមួយពីងទឹកទៅអញដូចបាត់ដាក់ស្មៃអញ្ចឹងការកោងខ្លួនព្រៀបខ្លួន ជាមួយនឹងអ្នកអ្នកគ្រាន់បាជាងនឹងមួយដល់ពេលអាហ្នឹងអាហ្នឹងចាត់ទុកថាជាមានអ្នកមួយណាអឺចាំមើលបងហើយក្រោយមិនណានិយាយសរុប ដល់ពេលទី2យកខ្លួនឯងហ្នឹងមិនទៅប្រៀបជាមួយ អ្នកខ្ពស់ជាងទេប្រៀបជាមួយអ្នកស្មើអេអញស្មើតវាវាស្មើតអញប្រហែលតែគ្នាដែរវិញអញ្ចឹងណាដល់ពេលទីទី3ហ្នឹងយកខ្លួនឯងទៅប្រកបកងជាមួយអ្នកទៀបជាងដល់ពេលប្រៀបជាមួយមកខាងទៀតឃើញអូវាទៀបជាងអញចាប់ផ្ដើមមានអារម្មណ៍មើលងាយមើលស្រាលចំអកអីចឹងទៅប្រៀបជាមួយអាគេខ្ពស់ជាងមួយប្រៀបអាស្មើជាមួយខ្លួនមួយប្រៀបខ្លួនឯងជាមួយ អាទៀបជាងមួយ លោកម្ចាស់ មានអ្នកគឺជាគំនិតផ្ដាច់ខ្លួនចេញពីអ្នកដតីហេតុអីបានចឹងឥឡូវយើងសាក់គិតពេលណាបុគ្គលម្នាក់យកខ្លួនឯងទៅគោបកងជាមួយអ្នកគ្រាន់បាវជាងណាទទួលស្គាល់ថាគេគ្រាន់បាវជាងអាភិបអនសពូនចិត្តអាភិបតោមនោះតូចចិត្តសពូនចិត្តថាគេគ្រាន់បាវជាងអញវាយ៉ាប់ជាងអ្នកហ្នឹងមិនអាចចូលទៅក្រោមជនដែលខ្លួនឯងប្រៀបជាមួយនឹងហើយទៅដោយលំទោនទៅដោយឲ្យលំទោនទៅដោយការបើក អធិស្ឋានក្នុងការសិក្សារៀនសូត្រឬថាប្រស័យគ្នាបានទេគឺត្រូវតែកិច្ចហើយតែមានមានណាបែបហ្នឹងគឺទាត់គេចោលហើយអញអន់ជាងវាមិនគួរទៅក្បែរវាបើអញទៅក្បែរវាវាអស់រស្មីអញ្ចឹងណាស្ដាប់វាមិនកើតទេវាយ៉ាប់ណាស់ពីមុនអញធ្លាប់តែរងរឿងដល់ពេលវាគ្រាន់បើជាងអញអញ្ចឹងបើអញទៅមួយវាដូចដូច7ពេជាមួយនឹងប្រច័នអញ្ចឹងដល់ពេលយើងមិនត្រូវច្រានគេចោលចាតែមានគំនិត តែតែតែតែយកខ្លួនឯងទៅកោកងជាមួយអ្នកដទៃហើយកើតការអន់សពូនចិត្តហ្នឹងត្រូវធាក់មកខាងនឹងចោលมันអាចទៅប្រស្រ័យជាមួយនឹងនឹងបានទេมันអាចសិក្សារៀនសូត្រมันអាចចរចាដោយហេតុដោយផលมันអាចយកគំរូបានទេគឺត្រូវតែទាត់គេចោលហើយបដាច់ខ្លួនណាណាតែមានមានណាដាក់ដាច់ខ្លួនអត់បើភាសាសពថ្ងៃគេនិយាយថាដើរតួខ្លួនឯងដូចដូចដូចកែវមានទឹកពេញចាក់មិនចូលទេបើញ៉ាយអញអឺពូតាពូតាគិតតែអញ្ចឹងហើយគឺត្រូវទាត់ តើអ្នកចេះដឹងចោលមែនទេចាកាលណាយើងនំកយើងយើងកងខ្លួនថាគេគ្រាន់បាជាងឲ្យខ្លួនឯងអន់សពូនចិត្តជាមួយគេណាអានោះវាត្រូវទៅរត់គេចោលมันអាចចូលទៅសិក្សាទៅប្រស័យមួយគេបាននៅក្នុងសម័យព្រះសញ្ជ័យបរិពាជកដែលជាអាចារ្យធំបំផុតនៅក្នុងដែនដីនោះការដែលព្រះអង្គមិនទាន់ត្រាស់ដឹងដូចថាគាត់ជាគ្រូចាស់ទុំជាងគេអញ្ចឹងទីសាប៉ាមកអីអញ្ចឹងទៅគាត់វល់កូនសិស្សរាប់ពាន់រាប់ម៉ឺនសម្បីតែភាសារីបុនមូកលៀនមិនទាន់ចេញបូក៏ទៅរៀនឡើងគាត់ដែរ ដល់ពេលប្រពុតត្រាដឹកកូនសិស្សបបួលថាតោះប្រពុតត្រាដឹងហើយជាសំណាងរបស់ពួកយើងតោះយើងទៅគាល់ព្រះកូនសិស្សគាត់អត់មានមានអីទេគាត់ឃើញថាព្រះអង្គអស្ចារ្យអ្នកត្រាស់យ៉ាងយើងទៅស្ដាប់ធម្មទេសនាទៅរកប្រយោជន៍ដល់ពេលបបួលអាចារ្យទៅអាចារ្យអត់ទៅកើតមានអ្នកថាបើអញទៅក្បែរប្រពុតអញទៅជាកូនសិស្សប្រពុតដូចដូចផ្ទាល់ដាក់ពីងទឹកហ្នឹងខ្ញុំចាំសម័យមើលធ្លាប់យើងជាផ្ទាល់មានគេមកផឹកអីចឹងណា កូនចាប់កូនព្រាបឲ្យមកផឹកនោះទៅសាប់អញទៅដាក់ក្បែរវាដូចដាក់ផ្ទិលពីងទឹកដាក់ទឹកភ្លុងបាត់សូនអញទៅមិនកើតជាអារម្មណ៍ដែលมันអាចទទួលយកអ្នកដទៃបានជាគំនិតដែលតត់អ្នកដទៃចោលកាលណាយកខ្លួនឯងទៅផ្គូផ្គងជាមួយអ្នកដតីឲ្យអន់សម្ពោធចិត្តណាអន់អន់សម្ពោធចិត្តជាមួយអ្នកខ្ពស់ជាងវាត្រូវតែទាត់អ្នកខ្ពស់ជាងចោលដល់ពេលអញ្ចឹងសាញ់ជ័យគាត់ឲ្យចូលទៅក្នុងពុទ្ធដាច់ខាតកូនសិស្សបបួលមិនដែរសង្ឃថាបោយសក់គុំទៅបង រហូតដល់កូនសិស្សបង្ខំខ្លាំងពេកគាត់ថាមិនគាត់ថាអាពួកណាឆ្លាតឆ្លាតទៅរកប្រពន្ធទៅចំណាយពួកណាល្ងងល្ងងទុកឲ្យយើងគាត់ថាអន់ចិត្តខ្លាំងពេកថាខ្លួនឯងល្ងងហ្មងតើអាអញវាល្ងងប្រពន្ធឆ្លាតអ្នកណាឆ្លាតឆ្លាតទៅប្រពន្ធអស់ល្ងងល្ងងទុកមកយើងនេះវាទៅអញ្ចឹងទៀតណាទទួលថាខ្លួនឯងល្ងងហើយនៅនៅតែអញ្ចឹងទៀតខ្ញុំកណាចង់និយាយថាកាលណាយើងមានមាននេះ ក្នុងទម្រង់ណាមួយវាស្មើថាអ្នកនឹងមានកំណត់ទាត់អ្នកដតីចោលហើយផ្ដាច់ចំណេះដំណងហើយតោងចាស់មនុស្សតែមានម្នាក់គឺផ្ដាច់ចំណេះដំណងហើយអញ្ចឹងក្នុងក្នុងម្នាក់ទាំង3នេះគ្មានម្នាក់មិនណាល្អទេអញ្ចឹងឬមានអ្នកអត់មានកន្លែងណាល្អទេចំណុចទាំង3ហ្នឹងអត់មានមានអ្នកមួយណា ល្អទេ កាលណាបុគ្គលមានមានអ្នកគឺអ្នកនឹងមានកំណត់ទាត់អ្នកដតីចោលហើយគឺទាត់អ្នកដែលខ្លួនឯងប្រៀបជាមួយអ្នកដែលខ្លួនឯងគូកងជាមួយហ្នឹងអឺ ឥឡូវយើងនិយាយអ្នកស្មើវិញកាលណាយើងយើងគូកោមានអ្នកដតីទៅស្មើវាដូចតែអញអញដូចតែវាលោកចាស់មនុស្សតែគិតទៅចង់ឲ្យតើតើគួរនឹងទទួលយកអ្នកនឹងដោយការរៀនសិក្សារៀនសូត្រអត់វាចាប់ដើមចូលអារម្មណ៍មើងងាយវិញវាស្មើតែគ្នាអីចឹងណាវាដូចតែគ្នាអញ្ចឹងទៅតើអញគួរសិក្សាពីវារឿងអីវាដូចតែអញអញដូចតែវាអញ្ចឹងគ្មានអីអស្ចារ្យផងវាអត់មានមោទនភាពអីទៅក្នុងបុគ្គលហ្នឹងទេ ដល់ពេលអញ្ចឹងគោវាវាមិនចាំបាច់ទៅសិក្សារៀនសូត្រតែដេញដោលទេតែពូប្រហែលតែគ្នាអញ្ចឹងអាបើប្រហែលតែគ្នាទេតើគួរនឹងផ្សារភ្ជាប់គ្នាដោយការឆ្លងឆ្លោយដេញដោលរោគចំណេះដឹងអីបើវាស្មើតែគ្នាហើយអានឹងមិនជាការទាត់នៅទៅចោលមួយទៀតច្រើនទៀតធម្មសាកឆាអីមិនឃើញអញ្ចឹងណាទៀតលោកយើងខ្លះក៏អញ្ចឹងដែរទៀតខ្ញុំគណាខ្ញុំគណាតាមសង្កល់រហូតនៅក្នុងរវងធម៌មួយនៃមួយគ្នារៀនវិន័យជាមួយគ្នា មួយថ្នាក់បើថាយើងរៀងក្រាន់បាវយើងប្រកែបន្តិចបើយើងចូលសន្តានាគឺលោកមិនចូលទេតោះតែយើងមិនមកបានលោកចូលសន្តានាក្បាលមីក្រូបានលោកកាន់ដល់ពេលយើងចូលទៅកាន់ក្បាលមីក្រូលោកមានរត់ថាដូចឯងនឹងចូលទៅដូច7ពេកអីចឹងណាបាត់អស់ចឹងអញ្ចឹងទៅគិតថាអីមិនទៅគិតចឹងវិញណោះផ្លូវគិតដែលត្រូវត្រូវគិតថៃនៅក្នុងទីនឹងមានអ្នកចេះដឹងច្រើនហ្នឹងជាឱកាសល្អដែលអញគួរតែដេញដោលឲ្យអស់ដៃអស់ជើងហ្មងវាមិនមែនយូរយូរងាយមានទេណា នេះវាត្រូវទៅយ៉ាងវិញបើអត់មានអ្នកត្រូវទៅយ៉ាងវិញកណាវាមិនយកអីគេសុបាយចិត្តណាកណាទៀតបើមនុស្សមិនងាយទេពិបាកណាស់ទោះបីតែលោកក៏ពិបាកក្នុងការទប់មានអ្នកដែរខ្ញុំផ្សាយមានអ្នកខ្លួនអញ្ចឹងបើសិនប្រសិនបើប្រសិនបើលោកគិតថាមកខាងគេប្រមាថគេត្រូវទាត់គេចោលអត់មិនអញ្ចឹងលោកចាកណាផ្ដាច់តំណែងណាទោះបីថាគិតថាគេស្មើក៏ដោយ អញវាស្មើទៅវាវាស្មើទៅអញតើគួរមានអ្វីត្រូវសិក្សាទៅមិនចឹងណាតើគួរដេញដោរឿងអីមានស្អីដែលអញគួរក្រេកពីវានោះមានស្អីដែលអញត្រូវយកចិត្តទុកដាក់ពីវានោះសិក្សាបន្តនោះអត់មានទេដល់ពេលមួយទៀតវាចេះតែមើលឃើញថាគេទៀបជាងអារម្មណ៍របស់ខ្លួនឯងវាចេះតែប៉ោងខ្លួនធំទៅឃើញថាគេតូចតូចមែនតើដល់ពេលយើងក៏គ្មានអ្វីត្រូវតែ សិក្សារៀនសូត្រទទួលយកដែរណាដោយតែគ្នាហ្នឹងទៅខ្លាយគេវិញមានអ្នកហ្នឹងគឺជាការរុញខ្លួនឯងហ្នឹងឲ្យផុតពីតំណែងតំណងជាមួយអ្នកដតីប៉ុន្តែវាផ្សេងកុំកុំច្រឡំគ្នាវាផ្សេងទេប្រសិនបើយើងឃើញថាណានាចេះដឹងហើយយើងមើលគឺយើងឃើញជាក់ក្នុងចិត្តរបស់យើងទួលយកថាអូគេចេះមែនហេអ្នកនេះចេះជាងអញអ្នកនេះចាំច្រើនណាអ្នករៀនរៀនច្រើនអ្នកនេះយល់ច្រើនចិត្តក៏ល្អជួយក៏ច្រើនអីក៏ច្រើនការទទួលស្គាល់បែបហ្នឹងដោយការមើលគេឲ្យមើលខ្លួនឯង វាមិនមែនជារឿងមានអ្នកទេគ្រាន់តែគ្រាន់តែថាខ្ញុំកណាកំពុងតែចង់និយាយថា ប្រសិនបើយើងអឺសន្លឹងឃើញអ្នកណាមួយគេគ្រាន់បើណាមានមោទនភាពមានអារម្មណ៍ត្រេកអរជាមួយភាពគ្រាន់បើរបស់គេហើយហើយខ្លួនឯងហ្នឹងចាប់ផ្ដើមបណ្ដោះឆន្ទៈថាអញគួរតែអញ្ចឹងអញគួរតែដូចគេអានេះវាជារឿងល្អលោកចាស់ណាសន្លឹងទៅឃើញហើយអ្នកនេះគាត់គ្រាន់បើចិត្តក៏ខ្លាំងចំណេះក៏ខ្លាំងអីក៏ខ្លាំងស្មារតីក៏មម ដល់ពេលទទួលស្គាល់ថាគេអញ្ចឹងហើយត្រេកអរថាអញគួរតែអញ្ចឹងដែរវាមិនមែនជាមានអ្នកទេបណ្ដោះឆន្ទៈដើម្បីរៀនសូត្រតាមណាយកគេជាគំរូគុណចាស់បើយើង មានធរតិកាដោយគុណចាស់ហ្នឹងហាក់ដូចជានៅសង្គមយើងសម្បូរមែនទេណាសម្បូរអាប្រភេទដែលថាមិនព្រមចូល ក្នុងកិច្ចសន្ទនាចូលក្នុងកិច្ចពិភាក្សាអីហ្នឹងហាក់ដូចជាមិនចូលសោះចោះចាស់មិនត្រូវសោះមានច្រើនទៀត ខ្លះណាគាត់ចង់ដឹងដែរប៉ុន្តែបំណាច់ថាមាននេះធ្លាប់ថាអញនឹងវាអស់ចាអញនឹងវាក្រាន់បាវជាងគេនានាអញ្ចឹងដល់ពេលអញ្ចឹងមិនហ៊ានដេញដោលមិនហ៊ានចរចាមកយើងទេភ័យព្រួយបំផុតភ័យអារឿងហេតុផលហេតុផលតវ៉ាទៅបោទៅបោទៅដោះអីមិនចេញដល់ពេលអញ្ចឹងវាប្រកាសអាវាប្រកាសអាកតុយរបស់ខ្លួនថាអញអូអញអត់ក្រាន់បាវផងវាខ្លាចគេឃើញហ្នឹងដល់ពេលយើងមិនហ៊ានដេញដោលទេមិនហ៊ានចរចាទេច្រើនតែកិច្ចកិច្ចឲ្យតាំងតាំងកិច្ចឲ្យតាំងតាំង តាំងប៉ោងខ្លួនទៀតណាអូអញ្ចេះហ៊ុនចុះប៉ុន្តែកិច្ចរហូតអឺដល់ពេលកូនចៅរៀបរាប់អញ្ចឹងហាក់ដូចជាមើលទៅឃើញសង្គមយើងថ្នាក់នយោបាយអ្នកនយោបាយយើងដូចជាយើងឈៀងចូលអ្នកនយោបាយតិចទៅដើម្បីគិតថាចរចា តាំងពីដើមទីមកមិនឃើញត្រូវគ្នាសោះអាហ្នឹងមកអំពីអតថេហ្នឹងមានអ្នកហ្នឹងឬក៏មកអំពីសង្គមយើងជាអ្នកផ្សព្វផ្សាយជាអ្នកបណ្ដោះបណ្ដាលឲ្យមនុស្សប្រភេទចឹងគុណចាស់ វាវាមានមូលហេតុច្រើនប៉ុន្តែបើយើងនិយាយបែបហ្នឹងវាមានមូលហេតុច្រើនវាមិនពាក់ព័ន្ធរឿងមាននេះតែម្យ៉ាងទេវាពាក់ព័ន្ធរឿងប្រយោជន៍ផ្សេងគ្នាឧទាហរណ៍ខ្ញុំកណាស់រត់ឧទាហរណ៍ណាអត់បាននិយាយរឿងណាទេរត់ឧទាហរណ៍ទេនិយាយតែពីអ្នកប៉ុន្តែទេយកមិនស្ដាប់ទេបណ្ណាឧទាហរណ៍ឧទាហរណ៍ថាប៉ុន្តែមកចូលរួមក្នុងការងារជាតិហ្នឹងគឺមកដើម្បីប្រយោជន៍ខ្លួនឯងចូលទៅដើម្បីធ្វើយ៉ាងម៉េចឲ្យតែចំណេញអញឧទាហរណ៍ចឹងណា ណាចំណែកខ្ញុំកណាចូលទៅអានេះគាត់ឧទាហរណ៍ខ្ញុំកណាចូលទៅថាធ្វើបិចឲ្យទឹកអស់គ្នាស្រួលអស់គ្នាអញ្ចឹងតែមានតែមានតែមានចេតនាខុសគ្នាប៉ុណ្ណោះលោកប៉ុន្តែថាទៅចរចាគ្នាមិនឲ្យត្រូវនៅមានកតាច្រើនទៀតណាប៉ុន្តែយើងលើកតែមួយមកសិនបានហើយមួយប៉ងទៅទៅច្បាមយកប្រយោជន៍ពីជាតិហើយមួយទៀតប៉ងទៅដើម្បីប្រយោជន៍ដល់ជាតិ លោកចាស់សម័យមើលបើខ្ញុំណាធ្វើដៃវិញអាមួយទៅច្បាមចេះដល់ពេលអាមួយទៀតបញ្ចូលចេះដល់ពេលអាមួយទាញចោលមួយបញ្ចូលទៅចរចានេះដូចមុខប្រួយវាផ្ទុយគ្នាអញ្ចឹងអាមួយបញ្ចូលប្រយោជន៍ដល់ជាតិដល់ពេលមួយទាញប្រយោជន៍ជាតិអញ្ចឹងដូចក្បាលប្រួយពីរផ្សេងនេះណាគ្រាន់តែចំណុចមួយនឹងផងចរចាគ្នាបានផងតែចំណុចមួយនឹងចរចានេះលេងកើតចរចាមិនអីត្រូវបើទិសដៅក្នុងចិត្តមួយផ្សេងគ្នា ដល់ពេលទី2ឥឡូវយើងនិយាយយើងនិយាយចាក់បដោយថាឥឡូវបើទៅដើម្បីប្រយោជន៍រួមដូចគ្នា ទៅដើម្បីប្រយោជន៍រួមដូចគ្នាណាខ្ញុំកណានិយាយថាឥឡូវទៅ ដើម្បីប្រយោជន៍រួមដូចគ្នា វាអាចនឹងមិនត្រូវគ្នាដោយសារតាក់តងរឿងភ្នត់កំណត់តាក់តងរឿងការយល់ការយល់វាដូចគ្នាមួយយល់ថាគួរទៅដោះស្រាយបែបនេះស្ថានភាពបែបនោះគួរទៅដោះស្រាយបែបនេះមួយទៀតថាគួរទៅយកដោះស្រាយបែបនេះដល់ពេលអ្នកទាំងពីរនឹងពុំសូវមានអវបធរពភាសា គ្នាអត់ទាន់រកដំណោះស្រាយរួមបានអញ្ចឹងវាត្រូវប្រទីប្រទុំគ្នាហើយ ចុះអាគោលការណ៍គាត់ចាស់និយាយអញ្ចឹងហាក់ដូចជាមានពីរផ្ទុយគ្នាអញ្ចឹងតើអាគោលការណ៍រួមនោះនៅកន្លែងណាទៀតអឺជាគោលការណ៍រួមវាតើនឹងមានចេតនាដូចគ្នាឧទាហរណ៍ថាបើខ្ញុំកណានឹងផាន់តេមានចេតនាប្រយោជន៍ជាតិដូចគ្នាអានឹងជាចំណុចដែលអាចក្នុងការឲ្យពួកយើងជែកគ្នាបានវាស្រួលបន្តិចប៉ុន្តែក៏មិនមែនបានថាតើត្រូវគ្នាដែរដរាបណាយើងពុំសូវស្និទ្ធស្នាលគ្នាពុំបានពិភាក្សាគ្នាពុំទាន់បាន សន្តានាគ្នាជជែកគ្នាល្អិតទេគឺអាចនឹងមិនត្រូវគ្នាប៉ុន្តែប្រសិនបើអ្នកឯងច្បាស់ថាចេតនាដើម្បីជាតិរបស់គ្នាណាមិនមែនមករោគប្រយោជន៍ខ្លួនទេគង់នឹងត្រូវទេឲ្យតែសារជជែកគ្នាគង់នឹងត្រូវទេវាមិនអាចទៅរួចដែលយើងជជែកគ្នាមកជីវិតរកផ្លូវចេញមិនឃើញប្រទេសគេដោះដល់ណាដល់ណីឯងមួយថ្ងៃមួយថ្ងៃគិតប្រយោជន៍ជាតិរបស់គ្នាមកអង្គុយទល់មុខគ្នាជជែកគ្នារាល់ថ្ងៃនៅជជែកមិនត្រូវដូចមិនអាចទេតែដែលបញ្ហាធំត្រង់ថាមួយមកដើម្បីប្រយោជន៍ជាតិមួយមិនមែនដើម្បីប្រយោជន៍ជាតិដូច្នេះដោះស្រាយមិនគុំត្រូវដែរ រោគប្រឡោះចេញឃើញទេអឺបើសិនបើមានចេតនាដើម្បីជាតិដូចគ្នាទោះមានចេតនាដើម្បីជាតិដូចគ្នាប៉ុន្តែអាចនឹងមានការយល់ផ្សេងគ្នាវិធីសាស្ត្រអញ្ចឹងបើសិនបើវិធីសាស្ត្រទាំងពីរហ្នឹងអត់បានយកមកប្រសិទ្ធសង្វាក់គ្នាទេគឺនៅតែបែកមុខរៀងខ្លួនអញ្ចឹងអញ្ចឹងបានន័យថាបើចូលក្នុងអាមេអ្នកបាយយ៉ាងគុណចាស់រៀបរាប់មិញហ៎បាទអត់ទាន់និយាយពីរឿងមានអ្នកទេប៉ុន្តែអត់ទាន់និយាយពីរឿងមានអ្នកទេព្រោះប៉ុន្តែបានលើកឡើង ថាអញ្ចឹងដោយរឿងអ្នកនយោបាយជាតិស្រុកយើង ដែលចរចាគ្នាមិនត្រូវមកពីមាននេះតែម្យ៉ាងឬយ៉ាងម៉េចអត់ទាន់និយាយពីរឿងមាននេះអីទេព្រោះកាលណាយើងនិយាយពីរឿងមាននេះគឺនិយាយភាគីបុគ្គលពីរខាងហ្នឹងដែលវាមិនត្រូវគ្នា ដែលវាថាវាវាពុបកងដាក់គ្នាវាគឺវាអន់ចិត្តគ្នាប៉ុន្តែនេះយើងនិយាយដោយរួមថាប្រសិនបើទិសដៅផ្សេងគ្នាហើយមិនត្រូវគ្នាទេចេតនាណាចាផ្ទុយមកវិញថាបើទោះបីចេតនានឹងដូចគ្នាក៏ដោយប៉ុន្តែប្រសិនបើយុទ្ធវិធីយុទ្ធសាស្ត្រហ្នឹង យល់ឃើញផ្សេងគ្នាហើយពុំបានយកមកប្រស៊ីសង្វាក់គ្នាទេអត់ចរចាគ្នាទេអត់អត់មានវប្បធម៌ពិភាក្សាគ្នាសិនទេអញ្ចឹងវាត្រូវទៅជាក្រុមជាក្រុមហើយអឺលំចាយខ្មែរយើងសម័យដើមចលនាយក៏ដោយស្រ័យតែខ្លួនឯងស្នេហាចិត្តទាំងអស់ណាទោះបីថាវាមិនស្នេហាចិត្តវាស្រ័យស្នេហាចិត្តដែរមានពេលខ្លះស្នេហាជាតិដូចគ្នាប៉ុន្តែអាការដែលมันបានมันបានបង្កើតវប្បធម៌ផ្សារភ្ជាប់គ្នាជជែកគ្នាជាមុនវាជាញ៉ៃគ្នាទៅ អញ្ចឹងចលនារបស់ពលពតគាត់ស្នេហាជាតិដែរចលនារបស់សេនាប្រមុខលន់នល់គាត់ស្នេហាជាតិដែរប៉ុន្តែដល់ពេលការយល់ឃើញផ្សេងគ្នាបែកគ្នាបើសិនបើការយល់ឃើញដូចគ្នាមិនបែកគ្នាកើតយើងទៅចោទថាណាណាមិនស្នេហាជាតិបើម្នាក់ម្នាក់ថាស្នេហាជាតិទាំងអស់ វាពាក់ព័ន្ធនឹងរឿងការយល់ត្រូវគ្នាផងមែនទេចំណុចទី1ពាក់ព័ន្ធរឿងទិសដៅក្នុងចិត្តដូចគ្នាចំណុចទី2ពាក់ព័ន្ធការយល់ត្រូវគ្នាធំជាងគេអាហ្នឹងឯរឿងមានអ្នកផ្ទាល់ខ្លួនហ្នឹងវាអាចនឹងមានប៉ះសិនបើលោកលោកណាលោកណាដែលជា អ្នកនយោបាយនាំមុខនឹងគាត់ចេះតែសមអាអាសមអារឿងផ្ទាល់ខ្លួនណាជួនកាលទៅ វាយប្រហារគ្នាវាយប្រហាររឿងបែបឯកជនវាមិនមែនជាកិច្ចការជាតិទេព្រោះអ្នកស្រុកគាត់មើលមិនយល់គាត់ថាឲ្យតែលើណានាទេសដៀលណានាណានារិះគន់ណានាហ្នឹងគឺការនយោបាយមែនជួនកាលកិច្ចការរឿងរបស់គាត់ពីរនាក់បែងជើងគ្នាអីចឹងឯងសាច់ដុំធំជាងអញអីចឹងទៅរឿងតខ្លួនគ្រួសារគាត់ទៅយកមកឲ្យវគ្គវីជាតិបណ្ណាបណ្ណៃធ្វើមកដូចប្រទេសទៅដល់ណាកំពុងទៅវឹកវរតាមពិតវឹកវរគាត់តែពីរនាក់ហ្នឹងទេគាត់វឹកវរគាត់តែពីរនាក់ហ្នឹងគាត់ត្រូវគ្នាគាត់ឌឺដងគ្នាតែពីរនាក់ហ្នឹងទេ ប៉ុន្តែពេលក្នុងនាមគាត់ជាអ្នកនាំមុខគេអញ្ចឹងទៅមានប្រជាជ្រៃច្រើនទៅដូចថារឿងនឹងរឿងរបស់ជាតិតែបងតែប៉ុនរឿងគាត់តែពីរអ្នកហ្នឹងទេជាតិនៅដើរធម្មតាបើនេះថាវាអត់មានជាប្រយោជន៍ដល់ជាតិទេវាមានតែវិនិច្ឆ័យដល់ជាតិប្រសិនបើរឿងរឿងរបស់គាត់តែពីរអ្នកហ្នឹងបករឿងអូតតពីរអ្នកហ្នឹងទៅបើថាវាវាបញ្ហាបញ្ហាដល់ជាតិមានបញ្មានបញ្ហាដល់គាត់តែពីរអ្នករបៀបដូចប្តីប្រពន្ធឆ្លោះគ្នាប៉ះពាល់ដល់កូនចៅតូចតាចកណា ខ្ញុំកណានិយាយត្រឡប់មកវិញថាអឺពាក់ព័ន្ធនឹងរឿងមាននេះតាមពិតទៅបើនិយាយឲ្យពឹសស្ដារវាមាន9នោះតែ9ហ្នឹងมันពិបាកយល់ទេគឺវានៅក្នុងក្លឹបតែ3ហ្នឹងទេមានអ្នកយើងហ្នឹងមិនតាន់ចប់ទេយើងជាតតតតរហូតដល់មានអ្នកវាមានអ្នកមានអ្នកទាំង3ដែលខ្ញុំណាបាននិយាយមិញណាទី1វាពាក់ព័ន្ធនឹងរឿងការយកខ្លួនឯងទៅប្រៀបជាមួយអ្នកដតីដែលគេខ្ពស់ជាងដល់ពេលទទួលស្គាល់ថាគេគ្រាន់បើជាងអនសពូនចិត្តចូលជាមួយគេកើត អញ្ចឹងត្រូវតែមានគំនិតធាក់គេចោលហើយទោះបីថាប្រៀបជាមួយអ្នកស្មើគ្នាក៏ដោយក៏ត្រូវធាក់នៅនឹងចាញ់ដែរគឺអត់មានអត់មានការបផ្សាយតាក់ទងគ្នាសិក្សាពីគ្នាបានទេអត់ទទួលយកបានទេអត់មានមោទនភាពក្នុងគ្នាកើតទេដល់ពេលមួយទៀតសម្គាល់ថាគេតូចអញវាខ្ពស់ពេកធំធំធំរហូតគ្មានណាដល់មើលទៅគេដូចកូនចាប់កូនព្រៀបអីចឹងទៅអញដូចថាខ្ពស់មេឃចឹងទៅអ្នកហ្នឹងក៏គ្មានទៅទទួលយកអ្វីថ្មីពីអ្នកដទៃបានដែរ អឺសម្រាប់នៅក្នុងគាថាយើងលោកប្រើពាក្យថាបដិតមាននីណាបុគ្គលពេលណាដែលសម្គាល់ថាខ្លួនឯងជាបណ្ឌិតទៅវិញអ្នកហ្នឹងពិបាកមកពួកនៅក្នុងរឿងរ៉ាវហ្នឹងចោលក៏គិតតែគាត់ឆ្លាតគាត់បន្ទោមិត្តភ័ក្ដិគាត់មិត្តភ័ក្ដិគាត់ក៏ថាមិនអេចេញទៅប្លន់ថ្ងៃហ្នឹងគ្មានអានិសោះមកវិញទឹកស្ដាប់ធរឯណាឆ្កុយណែអញពេលដែលគេស្ដាប់ធរប្រហែលប្លន់បានមកណោកញ្ចក់បានមកណោគាត់ថាគាត់នឹងឆ្លាតគាត់ថាហ្នឹងជាការឆ្លាតរបស់គាត់ ហើយគាត់មោទនភាពនឹងរឿងអញ្ចឹងដល់ពេលគាត់មោទនភាពរឿងអញ្ចឹងគាត់ទៅរកពលឺណាដឹងខុសដឹងត្រូវបានកំពុងតែត្រេកអងរឿងបាបរបស់ខ្លួនពេញទាំងហើយតាមពិតទៅខ្លឹមសារវាមិនច្រើនអីទេប៉ុន្តែពាក់ព័ន្ធនឹងរឿងមាននេះហ្នឹងគឺវាអញ្ចឹងឯងសភាពចិត្តមាននេះបើបើយើងនិយាយតែរឿងចិត្តមាននេះសតសតណាអត់និយាយរឿងបុគ្គលទេមាននេះវាជាអកុសលមួយប្រភេទ នៅក្នុងអកុសលចេតសិកចាណាវាជាប្រភេទអកុសលប្រភេទកាលណាវាកើតហើយវាបិទផ្លូវបិទប្រយោជន៍អាមានហ្នឹងវាកើតលើបុគ្គលណាវាបិទប្រយោជន៍ប៉ុណ្ណឹងវាមិនបិទអ្នកដតីឧទាហរណ៍ថាមកប្រទេសមានអ្នកចេះដឹងដល់ពេលយើងមានមានអ្នកយើងមិនអាចទៅចូលជាមួយនឹងកើតទេសន្តានាគ្នាជាក្រុមយីអីចឹងទៅថាមានមួយឬអត់មួយព្រោះថាមួយលោកមាត់អញលោកទេតើតើអត់ដែរហ្នឹងមិនអញលោកមាត់កើតអញ្ចឹងទៅ បើថាអ្នកនឹងនៅនឹងអញចរចាទេមានមានអ្នកណាគណាពួកធម្មតាពលឹមស្មើគ្នាបើទៅក្បែរគ្នាទៅមិនឃើញខ្ពស់វិញទៀតចុះដើម្បីកាត់បន្ថយឲ្យមានអ្នកទាំង3នេះកូនចាស់មានអីគួរតែកាត់បន្ថយបានទេធម៌របៀបនៃការទម្លាយរបៀបនៃការទម្លាយមាននេះគឺលោកបញ្យលឲ្យឃើញពីភាពមិនមានខ្លឹមសារនៃជីវិតថាបើអត់មានខ្លឹមសារពួកមនុស្សវាយល់ខ្លួនមានខ្លឹមសារខ្លាំងពេកបានចេះតែតម្កើងទៅចេះទៅយោ ប៉ុន្តែទៅពេលពាល់ត្រូវនៅពិភពលោកថាវាអត់មានខ្លឹមសារទៅវាអស់មានអ្នកទៅអញ្ចឹងអ្នកដែលអស់មានអ្នកអ្នកដែលដាច់មានអ្នកបំផុតហ្នឹងគឺនោះ អាណាគាមីបុគ្គលឡើងទៅអានោះដាច់ទាំងស្រុងមកអាមានអ្នកមានអ្នកស៊ីជំរឿពាក់ព័ន្ធនឹងរឿងឧបាទានណាព្រះរហន្តអាណាគាមីបុគ្គលអានោះផ្ដាច់អស់មានមានអ្នកណាអត់ទៅជាកំហឹងកើតទេអត់ទៅជាកំហឹងអត់មានទៅជាក្រោតអត់មានទៅជាប្រការប្រកួតប្រជែងអត់មានទៅជាការប្រកាន់ថ្នាក់ថ្នាក់កើតទេ នេះទៅជាគេអាចចំខាងក្រោតនៅខាងថ្នាក់ទេនៅក្នុងលំដាប់មាននេះបែបលំអិតមិនមែនជាមានអ្នក3យ៉ាងដែរខ្ញុំកណានិយាយមិញណាកណាអាមានអ្នកដែលកំពុងដែលដែលបាននិយាយ ថាចាប់ពីអនាគាមីទៅបណ្ដាច់ណាអានោះមួយបែបទៀតមាននេះមួយបែបទៀតលោកប្រើពាក្យថាមានអ្នកដែរអានោះវាចូលនឹងសកាយតថេតាច់តាច់សកាយតថេ ពួកយើងនៅឃើញថារូបរាងកាយវាមានខ្លឹមសារវាឃើញតម្លៃថាវាអញ្ចេះវាអញ្ចោះព្រោះតែអញ្ចឹងมันមានការបកកាយប្រកាន់កោងចេះកោងចុះចាប់ថ្នាក់ចាប់អីជាដើមហ្នឹងមានទៀបមានខ្ពស់ដល់ពេលនៅក្នុងចិត្តតែទៅឃើញថាវាអត់មានខ្លឹមសារទៅមានអ្នកក៏វាថយតាមនោះដែរណាវិធីរំលាយមាននេះមានតែមួយផ្លូវនោះទេការបញ្យល់ឲ្យឃើញពីភាពมันមានខ្លឹមសារនៃរូបរាងកាយនៅអ្វីដែលយើងវងតោងមកកាន់វាអត់មានខ្លឹមសារទេ តាមពិតមានតែពុកផុយមានតែបែកមានតែគុំអីចឹងមានស្អីដល់ពេលយើងមិនដឹងទីប្រឹងមានអ្នកទៅណាទៀតអាហ្នឹងប្រៀបបានដូចជាបុគ្គលមានវិកលចរិតវិកលចរិតហ្នឹងបានន័យថាគាត់នឹងគាត់ចិត្តតែរើសរបស់អត់មានតម្លៃដូចជាអេតចាយដូចជារបស់កបិចកប៉ុកហ្នឹងគាត់ជាទៅជាមកចងមកមកអ៊ូតផ្ដំគ្នាហើយគាត់ទូលគាត់ផងគាត់រែកផងបើសំពេងសំពងដល់ពេលបរោះ ដល់ពេលបរោះមួយ ដែលថាមានចិត្តល្អប្រាប់គាត់ខឹងណាឯងចេះដឹងអីមកប្រាប់អញនឹងចូលដល់មានអ្នកមួយដែរមិនមែនថាប្រកាន់ថាហ្នឹងជារបស់អញជារបស់អញខំប្រឹងរមកអញ្ចឹងទៅប្រមូលអីហ្នឹងកោណាកោណីអញ្ចឹងទៅហ្នឹងហើយដោយកូនក្មេងវាលេងកតកតាអញ្ចឹងមែនទេ កាលណាវាគិតថាកតកតាវាសំខាន់វាការពារអញ្ចឹងហើយបាត់ទៅវិញវាស្រែកវាឆ្លោះជាមួយអ្នកណាដែលទៅរំខានវា បាទបើយើងដូចជាមនុស្សធំយើងមើលទៅហើយមានក្រីសំខាន់អាហ្នឹងជួញុកកណាត់ទៅដល់ពេលយើងឃើញអញ្ចឹងដល់ពេលអញ្ចឹងធ្វើការពារវាទៅរបៀបអញ្ចឹងណាកាលណាយើងឃើញថាវាខ្លោចខ្លាខ្លាំងពេកមានអ្នកវាធំហើយយើងឃើញចេះតែឃើញថាអ្វីអ្វីហ្នឹងវាសំខាន់ណាស់ខ្លាំងពេកណាដើម្បីខ្លួនឯងនឹងវាណាស់ពេកទៅអាហ្នឹងមានអ្នកក៏ធំតាមនោះប៉ុន្តែពេលចាប់ដើមឃើញពីភាពមិនមានខ្លឹមសារពីអ្វីដែលខ្លួនឯងកំពុងតោងប្រកាន់ហ្នឹងអាហ្នឹងវាអ្នកក៏ថយតាមហ្នឹងដែរណា និយាយថាមនុស្សធំឃើញតកតាញាត់កណាត់ហ្នឹងទៅប្រឹងទៅការពារអីបើកូនក្មេងវាអត់យងទេវាយល់ថាដូចមាសដូចពេជ្រដូចប្រាក់ដូចម៉ែឪវាអញ្ចឹងដល់ពេលវាកំពុងប្រកាន់ណាទៀតណាអូខេឥឡូវកូនចាស់ជួយសរុបគេថាទាំងដើមទាំងលើខាងដើម្បីនៅសល់មួយនាទីទៀត3នាទីទៀតដើម្បីបញ្ចប់តែម្ដងទៀតអឺនៅក្នុងគេថាហ្នឹងយេខ្ញុំកណាឃើញពីកតិដែល នៅក្នុងសង្គមគេនិយាយណា គេតែងទៅសារគេ លើកដំកើងថាកតេកតេបណ្ឌិតកតេអ្នកចេះដឹងហើយគេតែងពោលតតគ្នាដែលគេនិយាយថាមិនកតេលោកទស្សនៈលោកលីខ្វាន់យូលោកថាមនុស្សល្ងងមិនជាបញ្ហាប្រមាណទេវាជាបញ្ហាហើយឬល្ងងប៉ុន្តែនេះអាល្ងងឲ្យសង្កត់ថាខ្លួនចេះនេះជាបញ្ហាធំវាបាត់ផ្លូវណាពលល្ងងក៏ល្ងងហើយល្ងងវាជាបញ្ហានោះមិនមែនអត់បញ្ហាប៉ុន្តែដល់ពេលវាដល់ពេលវាមានអាមានអ្នកមួយចូលមករាំងថា អញគ្រាន់បើអញអន់ជាងវាអញស្មើវាទៅទៅបែបហ្នឹងមិនថាវាផ្ដាច់ផ្លូវហើយតែផ្ដាច់ផ្លូវមាននរណាចូលមកកែបានមិនចឹងបញ្ហានៅត្រង់ថាបើបើឯងសម្គាល់ថាឯងចេះហើយធ្វើម៉េចនរណាគេទៅកែឯងបានខ្ញុំលោកថាបញ្ហាធំអាហ្នឹងខ្ញុំកណាគិតថាលោកលីខ្វាន់យូទ្រឹស្ដីគាត់ហ្នឹងមិនដឹងជាគាត់យកពីណាគាត់គិតឃើញលឿនគាត់ឬយ៉ាងម៉េចប៉ុន្តែបើយើងមើលទៅក្នុងពុទ្ធសាសនាយើងពាក្យអញ្ចឹងអញ្ចឹងព្រះអង្គពោលមកនឹងរាប់ផ្លិចហ្នឹង តាំងពី2000ឆ្នាំមុនតែលោកយើងមានរឿងសូនអីអារឿងហ្នឹងជួនកាលមិនឲ្យតម្លៃហ្នឹងណាអ្នកស្រុកយើងអីពុទ្ធសាសនាក៏ពិតមែនបើតើអានសភៅអ៊ីបុកសភៅស្អីស្អីគេម៉ាញបុកសភៅស្អីដែលគេធ្វើលក់4 10រៀល4 10រៀលនោះទៅឃើញកំណត់របស់គេនិយាយវាជក់មាត់ខ្ញុំកណាថាទេដូចគ្មានទស្សនៈឯណាដូចផុតអំពីពុទ្ធដីកាសោះឲ្យស៊ីជំរឿជាអត់មានផងតាមពិតទៅបើយើងយកគេថានឹងមើលថាទេព្រះពលយូរឯតាហើយពលលំអិតជាងនឹងទៀត ទស្សនៈហ្នឹងមិនមែនរបស់លោកលីខ្វាន់យូរបស់ប្រពុតអង្គយើងតាមខ្មែរយើងខ្លះយកតពីលីខ្វាន់យូមកពលមិនប្រាប់ថាលីខ្វាន់យូទៀតថារបស់ខ្លួនឯងទៀតនេះប្រយោប៉ុណ្ណឹងទៀតអាយករបស់គេមកសោតទៅណាដាក់ឈ្មោះខ្លួនឯងទៀតក៏មានដែរអឺយ៉ាប់ចឹងដែរខ្មែរណាបើយើងដេញមើលឲ្យមែនតើទៅថាហ្នឹងពាក្យរបស់ប្រពុតដែរតាំងពីណា2000ឆ្នាំជាងទៅឯងទៅចាប់ដើមឯណាអស់ចាងពាក្យប៉ុណ្ណឹងណា ហ្នឹងគេថាយើងហ្នឹងគេថាលេងកូនចាស់យកមកសំដែងហ្នឹងហ្នឹងសុតត្រង់ណាអឺខ្ញុំកណាសរុបនៃឲ្យបន្តិចថាលោកចង់និយាយថាបើសិនបើ ការត្រឡប់ដឹងថាខ្លួនឯងនឹងវាខុសយ៉ាងម៉េចហើយមានន័យថា អ្នកនឹងមានសមត្ថភាពផ្នែកបញ្ញាក្នុងការបែងចែកខុសត្រូវបាត់ហើយអញ្ចឹងណាព្រោះចេះដឹងថានេះខុសបាត់ហើយហ្នឹងពីមុនមកដឹងខុសឥឡូវដឹងខុសបានន័យថាការដឹងខុសក្នុងទីនេះវាជាសភាពបញ្ញាបាត់ហើយអាចដឹងខុសបាន អូខុសនិយាយត្រូវនិយាយតាមពិតអញធ្វើខុសតើដូចចោលហ្នឹងគាត់អង្គុយគួយស្ដាប់ធម៌ទៅទទួលហេតុផលពីព្រះទៅគាត់ដឹងថាការធ្វើរបស់ខ្លួនវាអត់ត្រូវវាចិត្តតែលះលះការយល់ខុសហ្នឹងក្នុងគណៈហ្នឹងទៅក៏តការស្ដាប់ធម៌ទៅគាត់ទៅជាសោតាបានរបស់បុគ្គលមួយផ្លែតទៅអញ្ចឹងជាបណ្ឌិតហើយណាចំណែកមួយខាងទៀតគាត់យល់ថាគាត់នៅតែចេះគាត់ចេះក្បួនគេហ្នឹងអាគេកំពុងស្ដាប់ធម៌គាត់ថាពេលហ្នឹងហើយដែលគាត់អាចលួចបានច្រើនគាត់គាត់សរសើរហ្នឹងគាត់ថាគាត់បានហ្នឹងគាត់ថាគាត់ហើយបណ្ឌិតបណ្ឌិតគឺអញ្ចឹងអា បណ្ឌិតចេះឆក់យកប្រយោជន៍អាពេលគេប្រហែលនឹងបណ្ឌិតគឺអញ្ចឹងមានអានឹងមកការពារខ្លួនទៀតណាណាគេតកែគាត់តែខ្ញុំកណាក៏បានលើកឡើងអំពីពាក្យថាពេលហ្នឹងឲ្យ លើសពីហ្នឹងណាឲ្យលើសពីគាថាហ្នឹងចង់និយាយថា អ្នកខ្លះកែបានទេមិនអាចកែបានទេបើមានមច្ឆាតធិពិបាកណាស់នៅក្នុងអត្ថភាពហ្នឹងកែបានទេដោយគ្រូទាំង6ក្នុងសម័យព្រះហ្នឹងពុទ្ធត្រាស់ដឹងភ្លាមឯងនៅក្នុងឯងប្រចាញ់តែព្រះតរហូត មេមេសម័យព្រះគ្រូទាំង6ពួកនិក្រុនពរណៈកសបៈមគ្គលិកោសាអជិតៈកេសៈកម្ពុលស្អីឈ្មោះគេហ្នឹងប្រងព្រៀងសតមេលទ្ធិសតមេមេហើយថាមេមេបៈមេក្រមប្រធានបៈប្រធានក្រមសតមេមេអត់មានទទួលយកពុទ្ធិកាបានទេគូថាពីក្អេងរបស់វាទៅបងមច្ឆារថេវាដល់ពេញទីទទួលយកអីបានតើពួកនិក្រុននិក្រុនពួកគ្រូទាំង6ហ្នឹង បាទអូខេចឹងអត់មានអីថែមទេទៀតអត់មានទេទៀតអត់មានអូខេប៉ុណ្ណឹងអូខេចឹងយើងក៏ដល់ម៉ោងដល់ពេលវេលាគួរសមហើយយើងមួយម៉ោងចឹងអរគុណណាគុណចាស់បាន ចំណាយពេលចូលរួមជាធម្មទាននៅក្នុងការនេះជារៀងរាល់សប្តាហ៍ថ្ងៃថ្ងៃពហុគុណចាស់ញាតិញោមទាំងអស់គ្នាបានទស្សនាយើងនឹង រៀងរាល់ថ្ងៃពហោះហ្នឹងម៉ោង3កន្លះចាប់ដើមសម្ដែងធម្មសាកិច្ឆាដោយសារតែនៅខាងអូស្ត្រាលីនេះគេដូរម៉ោងចឹងដូរម៉ោងទៅកណានេះវាលឿនយប់លឿនជាងនៅខាងស្រុកខ្មែរចឹងទៅក៏ហៅគាត់ចាស់អឺប្រគឿនបន្ថែមកន្លះម៉ោងទៅដើម្បីកុំឲ្យយប់ជ្រៅពេក អូខេអញ្ចឹងខ្ញុំណាសូមអរគុណដល់គុណចាស់ដែលបានលះបង់ពេលវេលាបានមកចូលក្នុងធម្មកិច្ចសន្ទនាធម្មសាកិច្ឆាគាថាធម្មបទអញ្ចឹងគុណចាស់សប្តាហ៍ក្រោយយើងសម្ដែងពាក្យអីទៅទៀតចូលឯហ្នឹងកន្លែងចាំមើលចាំមើលខ្ញុំកណាផ្ដល់ប្រធានបទឲ្យកណាអូខេចឹងណាថ្វាយគុំលាជូនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ជួបតែណាសុខចម្រើនពុទ្ធពរតម្លៃបុណ្យមកការយុវណ្ណៈសុខៈពលៈហើយនៅប្រាថ្នាអ្វីសូមបានសម្រេចដោយសេចក្តីប្រាថ្នាដែលសូមថ្វាយគុំលាសូមចម្រើនពរលាថ្វាយគុំ